នៅក្នុងប្រទេសកម្ពុជាខ្ញុំនិយាយថ្ងៃនៅក្នុងប្រទេសកម្ពុជាបងប្អូនណាហើយនៅក្នុងសហរដ្ឋអាមេរិកនេះគឺថ្ងៃអាទិត្យទី23បាទខែមករាត្រូវថ្ងៃ600បាទបាទសូមស្វាគមន៍ប្រិយមិត្តទូទស្សនិកជនទាំងអស់បាទដែលបានកំពុងតាមដានទស្សនាការផ្សាយបន្តផ្ទាល់របស់ទូទស្សនិកអ្នកស្ការខ្មែរបាទ Samuel Wang បាទ Bun Lee បាទរិទ្ធីស័កបាទ Seng Lee បាទ តារា NH បាទក្រោមមេឃលើមេឃក្រោមដីបាទសាឡុនឈិតរ៉ូសាបាទបាទ Diesel អឺបាទបងស៊ីថាថនតិចទៀតគាត់នឹងចូលពិភាក្សាជាមួយខ្ញុំតាម រយៈទូរស័ព្ទបាទបងស៊ីថាថនបាទនឹងថ្ងៃនេះគឺជាថ្ងៃមួយដែលយើងបើកឱកាសឲ្យបងប្អូនខលចូលនីតិសំលេងអឺបាទនីតិសំលេង ប្រជាសេរី មានន័យថាបងប្អូនពី គ្រប់ទិសទីអាចខលចូលមកបានបាទហើយមានបាទចំណងចំណូលចិត្តចង់និយាយអ្វីពីបញ្ហាសង្គមជាតិរបស់យើងសូមជួយជួយមកចូលរួមមកបាទបងប្អូនទាំងអស់គ្នា បាទបញ្ចេញមកទស្សនៈបងប្អូនហើយមិនចេញរូបភាពរូបអីទេគឺថាបាទចេញតែសំឡេងទេបាទចេញសំឡេងទេបងប្អូនចង់ លក្ខអតសញ្ញាណចង់ប្រាប់ក៏បានស្រេចទៅលើបងប្អូនខចូលណាបាទខ្ញុំបើកថ្ងៃនេះបើកឲ្យបងប្អូនខចូលបាទបងកដាលសមុទ្រអីសូមអញ្ជើញខចូលមកបាទហើយបាទបងអូនស្រីសូនីតាគឹមជាដើមបាទសូមអញ្ជើញខចូលមកសាមអែលវ៉ាងបាទខលលេខខ្ញុំមកនៅលើ screen ហ្នឹងនៅលើកញ្ចក់ទូរទស្សន៍ហ្នឹងខចូលមកយើងនិយាយគ្នាពិភាក្សាគ្នាចង់និយាយពីបញ្ហាសង្គមយើងត្រូវជួយគ្នារបៀបម៉េចអីរបៀបម៉េចរបបហ៊ុនសែននឹងយ៉ាងម៉េចអីយ៉ាងម៉េចណាបងប្អូនណា បងប្អូនមានបទពិសោធន៍ជួនកាលបងប្អូនចេះច្រើនជាងខ្ញុំនិយាយចំទៅខ្ញុំមិនមែនជាអ្នកចេះទេបងប្អូនគឺជាអ្នកចេះជាងខ្ញុំបាទបងប្អូនយល់ដឹងច្រើនជាងខ្ញុំខ្ញុំនេះគ្រាន់តែប្របាច់ប្រប៉ោចទេតាមពិតទៅអត់មានយុទ្ធសាស្ត្រមានអីប្រមាណទេបងប្អូនគឺប្រកែជាងខ្ញុំអញ្ចឹងសូមអញ្ជើញចូលមកគ្រាន់តែខ្ញុំបាទបងស្រីគ្រីស្ទីណាកងបាទសូមជម្រាបសួរគ្រីស្ទីណាកងបាទ នឹងហើយគ្រីស្ទីណាកងអីសូមចេញខចូលមកបាទសូមចេញខចូលមកបាទអឺចង់និយាយពីហ៊ុនសែនយ៉ាងម៉េចអីយ៉ាងម៉េចបាត់ដៃប្រឡាក់ឈាមអីយ៉ាងម៉េចយ៉ាងម៉េចណាបាទខ្ញុំដាក់ប្រធានបទគោលគឺថាថ្ងៃនេះបាទប្រធានបទគោលរបស់ខ្ញុំគឺថាអង្គើអយុធធននៅ ក្នុងរបបបាទរបបខ្មែរក្រហមហ៊ុនសែនបាទខ្ញុំហៅរបបខ្មែរក្រហមហ៊ុនសែនអត់មានរបបអីប្រជាធិបតេយ្យសេរីពហុបកទេបាទ អត់មានហៅរបបស្អីសេរីពហុបកអីពហុបកស្អីបិសាច់ប្រុសខលចូលមកបិសាច់ប្រុសបាទនិយាយជាមួយគ្នាមកចូលមកទូទូម្នាក់សការខ្មែរម្ដងមកបិសាច់ប្រុសបងប្អូនស្រីថនឋានដុល្លារបាទដាវីនឡុងបាទពីកំពុងតែមើលតាម YouTube បាទដាវីនឡុងបាទ good evening បាទ good evening នឹងខលចូលមកបាទដឹងពីរឿងហ៊ុនសែនយ៉ាងម៉េចយ៉ាងម៉េចខលចូលមកស្រាត់ខោស្រាត់អាវហ៊ុនសែនអស់មើ ដឹងអារឿងអាហ៊ុនម៉ាណែតអាហ៊ុនតូមិនបាទបញ្ចេញអស់មកខ្ញុំថ្ងៃនោះខ្ញុំវាបញ្ចេញមិនអស់គេលើខ្ញុំមិនបញ្ចេញមិនអស់ណាហ្នឹងហើយកុំខ្មាស់អៀនអីបាទដូចបីសាយប្រុសអញ្ចឹងគាត់ធ្លាប់ខគាត់ធ្លាប់ចូលទូទោះម្ដងទៅបាទឥឡូវប្រហែលជាគាត់ថ្ងៃក្រោយទៅបាទថ្ងៃក្រោយទៅចូលសុបចូលសុបមែនទេបីសាយប្រុសហ្នឹងហើយធ្វើល្អបីសាយប្រុសបាទ គាត់ល្អបាទគាត់សម្ភារល្អបាទនិយាយបានល្អវ័យសាយប្រុសណាបាទហ្នឹងហើយឥឡូវបើឱកាសបងប្អូនខលចូលបាទនិយាយអំពីអង្គើអយុធធម៌ក្នុងរបបហ៊ុនសែនវាបំផ្លាញឯខ្លះបំផ្លាញព្រៃឈើវាលុបបឹងលុបតលេលុបសមុទ្របាទតាំងពីរំលាយគណៈបកសង្គ្រោះជាតិមក2017មកគឺថាបាទបឹងតមោកមួយលុបខ្ទេចបឹងបឹងតមោកលុបខ្ទេច អង្គន់ចែកគ្នាអូយជុំចែកគ្នាបាទចែកគ្នាឡើងខ្ទេចបងតមកបងប្អូនណាកន្លែងស្តុកទឹកពេលមានភ្លៀងមានអីទឹកចំនួនពីក្នុងទីក្រុងភ្នំពេញអីមកវាត្រូវទៅហូរទៅបឹងតមុកបឹងប្រយ៉ាប់បឹងអីអីហ្នឹងបឹងកប់ស្រូវបឹងអីដែរឥឡូវវាលុបខ្ទេចវាឡៃវាចែកដីគ្នាលក់បាទអូចែកអង្គន់ចែកគ្នាចែកឲ្យឯណាវាមានចំណែកអស់ហើយបាទ សៅសុខាក៏បានអូកូនហ៊ុនសែននឹងហ៊ុនម៉ាណានឹងក៏បានឥឡូវមិនត្រឹមលុបបឹងតមុកហ្នឹងឯងវាលុបសមុទ្រវាលុបទលេទៀតបាទលុបទលេ4មុខហ្នឹងវាចាក់ដីលុបទលេបាទលុបទលេថែមទៀតមិនធម្មតាទេអានេះបាទបំផ្លាញខ្ទេចខ្ទីអស់មែនតែនហ្មងបាទក្រុមស្នាដៃបាទក្រុមស្នាដៃជនបដិការហ៊ុនសែនណាបងប្អូនណាបាទ របបខ្មែរក្រហមហ៊ុនសែនរបបរបបហ៊ុនសែនខ្មែរក្រហមទី2បាទដែលនយុទ្ធជាបាទសូមជម្រាបសួរឈៀងបាទឈៀងនេះ KD បាទឈៀងអ្នកបាទឈៀងឈៀងឈៀងអ្នក KD បាទសូមជម្រាបសួរបាទហ្នឹងហើយបងប្អូនអឺសូមអញ្ជើញខលចូលមកបាទហើយអឺសូមជូនដំណឹងផងដែរពីម្សិលមិញខ្ញុំបានបាទ អូសាមូអែលវ៉ាងបាន1ហិកតាដែរបាទ1ហិកតាគ្រប់សាមូអែលវ៉ាងសាមូអែលវ៉ាង1ហិកតាហ្នឹងគឺមិនតិចជាង3លានដុល្លារទេអឺដីនៅបឹងតមោកណាបាទដីនៅបឹងតមោកមិនតិចជាង3លានដុល្លារទេសាមូអែលវ៉ាងចែកគ្នាអូយចែកគ្នាសាមូអែលហើយទៅធ្វើមិនបានដីពីហ៊ុនសែនបាន1ហិកតាគេដែរណានៅ នៅតែនេះនៅតែមើលទូទួលអ្នកសកាខ្មែរនោះស្រាប់តែឥឡូវហ៊ុនសែនឲ្យដីមួយហិកតាដែរបាទពុកអលួយចែកគ្នាចែកគ្នាអើយសាំអែលវ៉ាងអត់តាន់ឃើញ Bradley Baker ឡើងមកប្រយ័ត្នតែ Bradley Baker ររឿងបានដីបានដីពីបានដីពីជនប្រជាការហ៊ុនសែនប្រយ័ត្ន Bradley Baker ររឿងសាំអែលវ៉ាងតិចទៀតគាត់ឡើងមកឥឡូវហើយគាត់ឡើងមកឥឡូវណាបាទ នឹងអូសឡើងមកបាត់ Brady Baker មកឲ្យសម័យបាងបាទខ្ញុំថាតាមមិនតាន់ផុតពីមាត់ឥឡូវមកដល់ហើយឥឡូវ Brady Samuel Wang ហេតុអីបាននិយាយទៅសុំកលុំគ្នាជាមួយនឹងហ៊ុនសែនបានដី1ហិកតាពីបឹងតមោកបាទដីបឹងតមោកដីមានតម្លៃថ្លៃណាបាទ Samuel Yap ឯងមែន Samuel Wang ចែកលេងជាមួយបងប្អូនតិចថ្ងៃអាទិត្យកុំឲ្យស្មុកស្មាញច្រើនពេកនិយាយ ឲ្យស្មុកស្មាញច្រើនពេកបាទឲ្យស្មុកស្មាញច្រើនពេកឥឡូវចែកដេញមួយបងប្អូនមានខមមិនមានអីដាក់បើឲ្យចង់ខលចូលមកខលមកបាទអឺកប់កប់កប់តែម្ដងបាទសំអែលវាងបាទអឺរិនដាគឹមបាទរិនដាគឹមបាទ good evening បាទ good evening បាទអឺគ្រីស្ទីណាកងរបបដេរឆានបពពួកអាសែនបាទចិត្តចុះនរកក្នុងពេលឆាប់ឆាប់នេះហើយបាទឥឡូវខ្ញុំនិយាយតិចរឿងហ្នឹង រឿងហ្នឹងណាគ្រីស្ទីណាកងបាទអឺរឿងខ្ញុំបានទទួលព័ត៌មានមួយពីងុកវាងបាទងុកវាងហ្នឹងខណ្ឌសវណ្ណហ្នឹងងុកវាងហ្នឹងចារកម្មយួនដែរហ្នឹងបាទងុកវាងហើយនឹងបាទកហិនកហិនហ្នឹងអឺបាទកហិនហ្នឹងឡាំដួយចារកម្មយន្តហ៊ុនស៊ីណាតហ្នឹងណាបាទខ្ញុំបានទទួលតំណែងមកគេថាហ៊ុនសែនឥឡូវគេហ៊ុនសែនបជាពួកគេហ្នឹងឲ្យឈប់ តបតជាមួយនឹងទូទូសម្លេងអ្នកសកាខ្មែរបាទបងស៊ីថាថនបាទនឹងអាម៉ាក់យាយអូនឌីវិកាបាទជំរាបសួរ net net nan បាទ net nan ជំរាបសួរបាទឥឡូវងុកវាងហើយបាទអ្នកមីងសេងជីវ៉ាសូមជម្រាបសួរបាទងុកវាងខណ្ឌសវណ្ណណាបងប្អូនជនជនកាខ្ញុំហៅងុកវាងអញ្ចឹងបងប្អូនស្គាល់ហើយងុកវាងគឺចារកម្មយួនដែរណាបាទអាណេតកូស្មេតិកជម្រាបសួរបងប្អូនស្រីអាណេត បាទហើយនឹងបាទងុកវាងហើយនឹងចារកម្មយួនហ៊ុនស៊ីណាតណាខ្ញុំបានទទួលព័ត៌មានមកបងប្អូនបាទគឺថាហ៊ុនសែនបជាផ្ដាច់ខាត់ហ៊ុនសែនបជាថាឈប់ឲ្យឆ្លងឆ្លើយណាឈប់ឲ្យឆ្លងឆ្លើយជាមួយនឹងទូទួលអ្នកសកាខ្មែរបាទហ្នឹងទៅត្រូវមាត់ខ្លាំងត្រូវមាត់ខ្លាំងបាទត្រូវមាត់ខ្លាំងមែនតែនបាទអាហ្នឹងគឺថាវាវាចូលមកវាឆ្លងឆ្លើយវាអត់ចំណេញអត់ចំណេញដល់ហ៊ុនសែនបាទ វត្តចំណេញវាវាធ្វើឲ្យហ៊ុនសែនកាន់តែអាម៉ាស់ណាយើងស្រាត់ខោហ៊ុនសែនយើងបាទយើងបកស្បែកហ៊ុនសែនអីអីបាទឥឡូវហ្នឹងដាច់ខាតពីអត់ហ៊ានប៉ះពាល់ជាមួយនឹងទូទួលសម្លេងអ្នកការខ្មែរទេបាទគឺបាទនេះគឺតាមអ្វីដែលវាបានលើកឡើងបាទខាន់សវណ្ណហ្នឹងគឺបាននិយាយខ្លួនឯងគឺថាអឺបាទគេថាសម្ដេចហ៊ុនសែន ណាងុកវ៉ាងគេថាសម្ដេចហ៊ុនសែនឈប់ឲ្យឆ្លងឆ្លើយបាទឈប់ឲ្យឆ្លងឆ្លើយជាមួយនឹងទូទួលអ្នកសការខ្មែរបាទទូទួលអ្នកសការខ្មែរបាទឥឡូវឆាប់គេគេលេងប៉ះពាល់ហ្នឹងគឺបាទហើយយើងហ្នឹងហើយយើងត្រូវប៉ះប៉ះវាយើងមិនមែនថាដាច់ខាតមិនប៉ះពាល់វាទេគឺយើងរឿងពួកផ្ដាច់ការពួកហ្នឹងយើងត្រូវតែបន្តប្រយុទ្ធជាមួយវាបាទប្រយុទ្ធទៅតែវាលើកទងស វាតវាលើកទងសបាទឥឡូវយាយចារកម្មឡាំដួយកហិនហាហ៊ុនស៊ីណាតហ្នឹងបាទបាទលើកទងសមួយហើយបាទលើកទងសជាមួយនឹងអាងុកវាងលើកទងសបាទលើកទងសអាហ្នឹងជាដំណឹងមួយសម្រាប់ជូនបងប្អូនយើងបាទគឺខ្ញុំបានទទួលនៅដំណឹងហ្នឹងហើយមួយទៀតបាទមួយទៀតពាក់ព័ន្ធទៅនឹងអឺពាក់ព័ន្ធទៅនឹងអឺ ពីប្រសិលមិញខ្ញុំនិយាយមិនអស់ហើយខ្ញុំនិយាយខុសបាទខ្ញុំនិយាយខុសតិចសូមកែតម្រូវបាទគឺបកគលពីរអ្នកនេះបាទសូមជម្រាបម្ដងទៀតបាទហុយពិសិដ្ឋហើយនឹងហ៊ីងមិនហៀងនេះបងប្អូនណាបាទសូមសូមជូនដំណឹងភាសាទៀតហើយក៏ដូចជាជម្រាបបងប្អូនសាជាថ្មីគឺថាហុយពិសិដ្ឋនិងហ៊ីងមិនហៀងនេះមិនមែនតុលាការបារាំងគេកោះហៅទេបាទគឺគឺចេញតែការចាប់ខ្លួនសូមកែតម្រូវបាទផ្សាល់មិញខ្ញុំនិយាយថាចេញតែការ កោះហៅឡើងតឡាការតាមពិតអត់ទេគឺគេចេញតែការចាប់ខ្លួនតែម្ដងបាទហុយពិសិដ្ឋនឹងហ៊ីងមនាងនេះបាទខ្ញុំនិយាយពីម្សិលមិញបងប្អូនណាបាទគឺបកគលពីរនេះគឺតឡាការប្រទេសបារាំងគឺគេចេញតែការចាប់ខ្លួនតែម្ដងបាទអញ្ចឹងឲ្យតែបកគលពីរអ្នកនេះចេញទៅក្រៅប្រទេសគឺត្រូវបានចាប់ខ្លួនដោយស្វ័យប្រវត្តិឬមួយក៏ហ៊ុនសែនធ្លាក់ពីអំណាចឬមួយក៏ហ៊ុនសែន របបហ៊ុនសែនដួលរលំគឺបាទគេចាប់បុគ្គលនេះទៅបាទបាទទៅទៅកាត់ទោសបាទនេះគឺគេចេញតែការចាប់ខ្លួនមិនមែនបាទមិនមែនមិនមែនក៏ហៅអីទេបាទចេញតែការចាប់ខ្លួនបាទចឹងគឺវាត្រូវតនកម្មផ្ទួនផ្ទួនហើយបាទហ្នឹងគឺខ្ញុំជម្រាបជូនដំណឹងដល់បងប្អូនភាសាទៀតបាទពីម្សិលមិញគឺមានការភ័ន្តច្រឡំបាទនិយាយរឿងអឺ គេកោះហៅអីមិនមែនទេ គឺគេចេញតែការចេញការចាប់ខ្លួនតែម្ដងបាទឲ្យតែច្រឡំភ្លេចខ្លួនហើយមកព្យាបាលនៅថៃគឺត្រូវហើយហើយនិយាយនិយាយដូចថាប្រាប់ផ្លូវវាអញ្ចឹងបងប្អូនប្រាប់ផ្លូវវាបាទច្រឡំមកព្យាបាលនៅសិង្ហបុរីអីតើងតើងតើងតើងហើយច្រឡំទៅព្យាបាលច្រឡំមកព្យាបាលនៅសិង្ហបុរីអីហ្នឹងតើងត្រូវហើយបាទ ណាកប់មិនភ្លេចជុងជុងមិនភ្លេចកប់ទេណាពួកឯងសាងអីអាហ្នឹងវាត្រូវតែទទួលហ្នឹងហើយណាលោកពូស៊ីថាអូពូលោកពូស៊ីថាឆង់បាទលោកថាស៊ីថាឆេងបាទស៊ីថាឆេងបាទដែលកំពុងតាមដានទស្សនាបាទសូមសំគល់មួយបាទសំគល់មួយបាទ at least they skin uh, it natural low no uh, chemical បាទ lotion បាទបាទ គាត់ចង់មានប្រសាសន៍ទៅខាងណាខាងណីបាទបាទហ្នឹងហើយបងប្អូនសូមជម្រាបសួរលីសាឈឹមបារិនដាគឹមបាទរមែនរមេតាអ៊ំបាទគាត់ថា yes arrest បាទ warrant around the globe បាទ you run but you can hide បាទអ្នកឯងអាចរត់បានតែអ្នកឯងមិនអាចពួនបានទេបាទត្រូវហើយបាទត្រូវហើយ គឺអាមីងអំលាំងនោះក៏ចេញដីកាដែរបាទមីងអំលាំងបាទបងប្អូនតែឆ្ងល់ថាហេតុអីបានជាហ៊ុនសែនគេក្រោយចេញដីកាចាប់ខ្លួនម៉េះបាទក្រោយចេញដីកាចាប់ខ្លួនម៉េះអឺហ៊ុនសែនបាទអាហ្នឹងគឺមិនបាច់នេះទេតិចទៀតហ្នឹងគឺឯងទៅឯងតែម្ដងបងប្អូនណាដីកាហ្នឹងគឺគេថាមិនបាច់ចាំបាច់ចេញមកទេគឺថាគេចេញដីកាមកគឺមកចាប់ផ្ទាល់តែម្ដងបាទ ណាគុំបាច់ឲ្យដឹងខ្លួនទេបាច់កុំប្រាប់ឲ្យដឹងខ្លួនមុនបាទអាហ្នឹងរឿងប៉ុណ្ណឹងពួកជនបដិការហ៊ុនសែនណាបាទហើយឥឡូវដូចបងប្អូនជនជាតិបានឃើញចឹងនៅកន្លែងខមមិននេះគឺបាត់ពួក CPP ភាកច្រើនគឺបាទបាត់ពួក CPP ពួកច្រើនគឺគឺអត់ឡើងមកខមមិននៅទីនេះបានទៀតទេបាទប្រហែលជាត្រូវតនកម្មរបស់ហ៊ុនសែនពមៀនគុណធ្ងរបាទពមៀនបាទគឺ បាទអាហ្នឹងបាទសំសំ skill មួយបាទប្រហែលជាថ្ងៃស្អែកបាទហ៊ុនសែនបាទហ្នឹងហើយគេមិនຕົកទេបាទគេមិនຕົកទេបាទអញ្ចឹងខ្ញុំនេតិនេះគឺតាមពិតគឺជានេតិ call ចូលបងប្អូនណាបងប្អូនបាទជានេតិ call ចូលសំលេង ប្រជាសេរីបាទពីមុនខ្ញុំដាក់សំលេងមហាជនបាទ ឥឡូវខ្ញុំរងចាំបងប្អូនខជុលបាទធីរីឡូវបាទសូមជម្រាបសួរបាទធីរីឡូវខានជួបអូនស្រីយូបងប្អូនស្រីនៅកូរ៉េខាងត្បូងបាទសូមជម្រាបសួរវត្តគង់បាទជម្រាបសួរបាទឥឡូវហ្នឹងបាទអឺបាទសូមខចូលបាទសូមខចូលបាទខ្ញុំបើកទូរស័ព្ទហើយបាទឥឡូវនេះខ្ញុំប្រហែលជាខ្ញុំខចូលទៅលោកពូស៊ីថាចង់ដើម្បីឲ្យគាត់ចូលរួមជាមួយខ្ញុំបាទនៅក្នុងការផ្សាយនេះបាទ អូខេឥឡូវខ្ញុំខលចូលទៅគាត់បាទបាទអត់មានអ្នកខលចូលឥឡូវខ្ញុំជួបទៅប្រិយមិត្តយើងដែលបាទលោកពូស៊ីថាថនបាទគាត់ឥឡូវនៅក្នុងបាទជម្រាបសួរសូមជម្រាបសួរបាទសូមជម្រាបសួរខ្ញុំហៅលោកពូឬមួយក៏បងទេបងស៊ីថាថនខ្ញុំ67 67បងខ្ញុំឥឡូវខ្ញុំ53និយាយចំណាបាទខ្ញុំ53លោកពូអឺបាទបងសិដ្ឋាថនឥឡូវកំពុងតែខ្ញុំកំពុងតែផ្សាយទូទស្សន៍លេងអ្នកសកាខ្មែរហើយនេតិនេះគឺជានេតិខលចូលមតិប្រជាពលរដ្ឋឬមួយក៏ប្រតិប្រជាប្រជាសេរីអញ្ចឹងណាបាទយើងប្រជាសេរីហើយបើកឱកាសបាទ ខ្ញុំក៏សូមជម្រាបសួរបងប្អូន ក្នុងនេតិដែលចូលមកទាំងអស់គ្នានេះដែរសូមជម្រាបសួរបាទខ្ញុំបាទសូមជម្រាបសួរទៅបងប្អូននៅក្នុងទាំងក្រៅបាទបាទហ្នឹងហើយប្រធានបទខ្ញុំបានតាមដានសង្គមខ្មែរយូរហើយតាំងពី70ខ្ញុំមើលឃើញទង្វើរបស់ពួកគណៈបកប្រជាជនហើយដូចខ្ញុំធ្លាប់និយាយខ្លួនខ្ញុំណាបាទបាទ ខ្ញុំថាពួកនេះខ្ញុំស្គាល់សារធាតុវាវាស្គាល់តាំងពី70ការសម្លាប់ខ្មែរជាតិនិយមចំនួនខ្ញុំ71 72នៅកំពង់ត្រាចមានលួធ្វើល្បិចសម្រាប់ខ្មែររំដោះដោយពួកយកកងហើយខ្ញុំគិតថាបើសិនជាពួកនោះចូល75មកជាមួយខ្មែរក្រហមវាច្បាស់ជាមានការតាមប្រម៉ាញ់ខ្មែរអ្នកជាតិនិយមដោយតែគេធ្វើរហូតបាទបាទបាទចឹងហើយចឹងបាទ បាទរឿងអឺដែលហ៊ុនសែនលើកឡើងអីអំពីការចូលរំដោះអីទីក្រុងភ្នំពេញហ្នឹងយ៉ាងម៉េចដែរបងសិតាថនហើយអឺគាត់ថានិយាយចំទៅគឺអ្វីដែលអឺការរំដោះ7វគ្គរាហ្នឹងគឺជាស្នាដៃរបស់ហ៊ុនសែនមែនតែនទៅគាត់និយាយតែរឿងមោទនភាពចំពោះតែខ្លួនគាត់ម្នាក់ណាដោយខ្ញុំអត់មានឃើញវីរៈភាពអ្នកស្នេហាជាតិមួយចំនួនដូចជា អឺលោកពូប៉ែនសវណ្ណជាដើមចាំស៊ីសដើមហ៊ុនសែនអត់សូវលើកទេបែរជាចោតប្រកាន់ទៅគាត់វិញណាបាទយើងបងប្អូនខ្មែរនៅក្នុងសង្គមដែលបានចូលយុគនេះគឺធ្លាប់លើសូរខ្ញុំនិយាយជារឿយរឿយជនក្បត់ជាតិដូចហ៊ុនសែនហ្នឹងវាមិនដែលនិយាយឲ្យគឺជាការពិតទេសម្បីតា សុខចិត្តតាណាមណាបំពាក់មុខថាជានាយករដ្ឋមន្ត្រីចោលហើយបើសិនជាក្រន់តែប៉ុណ្្នឹងយើងដឹងថាមារយាទគាត់នេះវាថោកអើម៉ែអាថោកថោកដោយសារស្អីពេលចាញ់កៅ3គេលើកធ្វើឲ្យជួយនាយករដ្ឋមន្ត្រីទី2ខ្ញុំមើលឃើញបាត់ខ្ញុំមើលឃើញបាត់ថាបើសិនជាយួនចំប្លន់ទឹកដីខ្មែរវាត្រូវតែមានវត្តមានពួកដែលបំរើវា ដល់ពេល93ហ្នឹងនិយាយគេលើកឲ្យហ៊ុនសែនខ្ញុំថាពីថ្ងៃនេះទៅហ៊ុនសែនគ្មានណាគ្មានចោះចែងពីអំណាចទេដូចជាការយល់ឃើញរបស់ខ្ញុំព្រោះយើង ជាខ្មែរបាទយើងជាខ្មែរខ្ញុំតាមដានមើលទៅថាបើសិនជាយួនចង់បានទឹកដីខ្មែរវាត្រូវតែមានអ្នកបម្រើវាបាទហើយអញ្ចឹងហើយយើងជាខ្មែរចង់រំដោះស្រុកយើងយើងត្រូវតែតាមបានមើលតើណាធ្វើឲ្យពួកដែល អាកកខ្មែរសម្រាប់ខ្មែរនេះមានជីវិតមកមកជិះជាន់ខ្មែររហូតដល់សប្ថ្ងៃហើយប្រឈមនឹងការបាត់បង់ទឹកដីយើងទៀតបាទចឹងណាបាទអញ្ចឹង93តាមពិតវាចាញ់ឆ្នោតហើយបងសិដ្ឋាបាទ បោះឆ្នោតខ្ញុំដឹងតាខ្ញុំដឹងហើយវាវាចាញ់ឆ្នោតហើយវាហើយអាយួនហាណូយវាមើលហើយវាមើលដាក់វាមើលវាមើលថាបើសិនជាគ្មានវត្តមានអាហ៊ុនសែនហើយនឹងពួកអាហេងសរឹមតាយួន បកបយួនបកើតចារកម្មយួនហ្នឹងដែលវាសម្លាប់ខ្មែរតាំងពីជំនាន់អពតវាជាវាព្រុសឈាមដាក់ពុយពតវាដូចជាសម្លាប់កែមលៃវាព្រុសឈាមដាក់អាជួបសម្លាប់ដែលខ្ញុំនិយាយហើយនិយាយទៀតពួកគេតកវាតែមួយគេតកតែមួយ គិតកោនឹងវាចេញបញ្ជាពពយន្តហាណយដែលប្រមាញ់ខ្មែរអ្នកខ្មែរជាតិនិយមនៅខ្មែរកណ្ដាលនេះដើម្បីយើងលេបទឹកដីយើងដូចទឹកខ្មែរក្រមអញ្ចឹងឃើញណាគេធ្វើគេបញ្ចូលជនជាតិគេមកមានខុសគ្នាអីបន្តិចហើយគេបង្ខគេគេគេតម្រូវឲ្យអាសែននឹងដែលជាសង្គមនៃការលេបទឹកដីយើងអស់វាក្រាញទៅបាទវាក្រាញរូបភាពគ្រប់រូបភាពធ្វើអីក៏បាទ អញ្ចឹងបានថាខ្ញុំវាសពថ្ងៃនេះខ្ញុំមើលឲ្យតែការដែលខ្ញុំនៅស្រុកសហរដ្ឋអាមេរិកហ្នឹងគេបានសរសេរទៅតាសហរដ្ឋអាមេរិកសារព័ត៌មានសហរដ្ឋអាមេរិកបាទគេសរសេរពីយួនឆ្លៀនពៀនតាអសហរដ្ឋអាមេរិកគេបានសរសេរអញ្ចឹងដែរបាទបាទគេសរសេរឆ្នាំ79ហ្នឹងខ្ញុំនៅសហរដ្ឋអាមេរិកខ្ញុំពោះខ្ញុំមកសហរដ្ឋអាមេរិកតាំងពី74នោះបើខ្ញុំ នៅជាប់ក៏ខ្ញុំស្លាប់ដែរព្រោះគេសម្លាប់គ្រួសារខ្ញុំអស់មកពូជបាទ បាទបាទហើយនៅ79នៅវាវ័យចូលហ្នឹងខ្ញុំកាត់ខ្ញុំកាត់អាសាព័រមាននឹងផ្ញើតាមមីសវណ្ណរាជាមច័ន្ទនេះគណៈបកសង្គ្រោះជាតិដែលឆ្លងកាត់ផ្ទះខ្ញុំលោកតំណាងរាជទាំងអស់នឹងដែលឆ្លងកាត់ផ្ទះខ្ញុំខ្ញុំផ្ញើឯកសារនឹងទៅស្រុកខ្មែរដែរសួរទៅមីសវណ្ណរាជាមច័ន្ទនេះគាត់សូមចូលអាណិតគាត់ដែរគាត់បានទួលមរណភាពប្រហែលប្រហែលឆ្នាំហើយបាទ យើងផ្ញើតាមញយចរានតាមអីទាំងអស់បាទគេសរសេរថាការវាយចូលមកនឹងពេលអាយុនវាវាយចូលមកដល់តំបន់ណាមួយពលរដ្ឋខ្មែររត់ចោលស្រុកច្រកភូមិវាចាប់យកប្រជាពលរដ្ឋវាដាក់មកពីចំណន់ចោត79មកម្លេះណា គេរៀបចំមកយើងសប្ថ្ងៃនេះខ្មែរកណ្ដាលយើងគ្រោះថ្នាក់ណាស់ដែលខ្ញុំនៅសារជជែកជាមួយបងសមុទ្រព្រោះខ្ញុំមើលឃើញបញ្ហាថា ស្អីដែលយើងជាខ្មែរមានភាពស្មោះត្រង់ណាហើយការគេការពួកចោយួននឹងគេចិញ្ចឹមចិត្តយប្លន់ខ្មែរហើយយើងខ្ញុំបានលើកលក្ខណៈ2ខ្ញុំថាចំណន់ប្រាំងពេលចំណន់ប្រាំងចុះឥណ្ឌូចិនវាឆ្លៀតប្លន់បានខ្មែរក្រោមដល់ពេលសហរដ្ឋអាមេរិកចុះក្នុងឥណ្ឌូចិនវានឹងឆ្លៀតប្លន់ខ្មែរកណ្ដាលយើងមើលឃើញទាំងអស់គ្នាអញ្ចឹងវាអត់មានខុសអីបន្តិចទេបាទហើយ អញ្ចឹងហើយបានជាខ្ញុំសប្ងាយនេះខ្ញុំមើលឃើញទង្វើយួនយកទឹកដីខ្មែរតាំងពីឆ្នាំ70ព្រោះខ្ញុំជាលះបង់អីខ្ញុំជានិស្សិតធ្វើបដកម្មតម្លាក់នរោត្តមសៀននោះដែរចំនួន70ណាបាទបាទបងបាទហើយខ្ញុំចង់ជម្រាបបងប្អូនខ្មែរបើបានលើសម្ដីខ្ញុំយប់នេះខ្ញុំចង់និយាយចេះមកដើម្បីស្រួលស្ដាប់ ពេលនោះខ្ញុំអាយុ7 10មិនមែនថាខ្ញុំដឹងប្រវត្តិសាស្ត្រខ្មែរយួនស្អីស្អីសៀមអីទេតែយើងកើតមកនៅក្នុងកម្ពុជាស្រុកយើងមាតុភូមិយើងស្រុកខ្មែរយើងបងចាស់ចាស់គេនិយាយគេនិយាយថាទឹកដីខ្មែរបរមរានយើងបាត់ទៅសៀមហើយនឹងយួន ហើយដល់ពេលខ្ញុំឃើញសៀអនុជួយលាក់យកកង់ពួកយកកង់លាក់យកកង់ខ្ញុំដឹងពិតប្រកបណាពួកខ្ញុំគាត់ធ្វើទាហានហើយអ្នកដែលដឹកសភាវុធឲ្យយកកង់នៅតាមអលំហូជីមិញហ្នឹងគាត់គាត់ប្រាប់ខ្ញុំថាគាត់ដឹកយកទៅឲ្យយកកង់ហើយខ្ញុំនឹកឃើញថាបើស្ដេចខ្មែរយកខ្លួនទៅបៀតជាមួយជាមួយពួកយួនដែលប្លន់ទឹកដីដូនតាយើងឃើញវិបត្តិរហូតមកដល់សប្ងៃ អញ្ចឹងបានខ្ញុំទៅធ្វើបដកម្មតលាក់សៀនុមិនមែនថាខ្ញុំដឹងអីប្រមាណទេបើខ្ញុំឮចាស់ចាស់គេនិយាយថាយួនហើយនឹងសៀមវាប្លន់ទឹកដីខ្មែរហើយដល់ពេលស្ដេចសៀនុទៅជួយយួនហើយឃើញលទ្ធផលជួយយួនបានស្អីបានតែជេរថាអាយួននឹងជាកពើអាយួនវាមានតកល់ហ៎ឯងជេរអញជាកពើជាជាឆ្កែជាឆ្មាអញអត់ខ្វល់អញដឹងតាមក្រងការអញលេបទឹកដីឯងដូចគេធ្វើសពថ្ងៃហ្នឹងឯងវាអញ្ចឹង ខ្មែរយើងវាស្លាប់ដោយសារថាមនុស្សតែ2 3នាក់ដែលគេខ្លាចដែលខ្មែរយើងគេអ្នកជាតិនិយមពិតប្រកបនឹងគេយកជីវិតទៅបដូរគេឃើញយួនបំណងចូលមក79គេបីចុះឡើងចុះឡើងគេទៅចែកអំណាចឲ្យពួកអាគេមានបំណងប្លន់ទឹកដីយើងបាទខ្ញុំសោកស្ដាយណាស់ខ្ញុំសូមជម្រាបបងប្អូនខ្មែរខ្ញុំសពថ្ងៃនេះខ្ញុំសោកស្ដាយណាស់ហើយយើងសួរថា ដែលយើងស្គាល់សត្រូវយើងទាំងអស់គ្នានឹងសត្រូវពេញផ្ទះហើយតើយើងធ្វើម៉េចស្រោចស្រង់ប្រទេសយើងឲ្យផុតអានឹងសំខាន់វាសំខាន់ត្រង់ហ្នឹងបើមិនទេវាយឺតពេលហើយវាយឺតពេលហើយព្រោះសំងាយហ្នឹងគេគេសម្រេចវាសនាខ្មែរចំពោះខ្មែរហើយតុលាការកំពូលតាមតាមមើលប្រវត្តិវាសិទ្ធិពួកចៅយួនហ្នឹងហើយកូនណាចៅអាហោជាមិញធំធាត់នៅស្រុកខ្មែរហ្នឹងហើយ អញ្ចឹងហើយបានវាបាទវាចាប់ខ្មែរអ្នកជាតិនិយមទៅវាបំពាក់ថាយើងក្បត់ជាតិហើយតើខ្លួនឯងកាត់កោះត្រល់ឲ្យគេឲ្យឯងនាំអានិកជនពីពេញស្រុកខ្មែរនោះអត់ថាខ្លួនឯងក្បត់ជាតិគេវាហួសហេតុពេកណាបងបាទអញ្ចឹងបាទនិយាយពីតឡាការកម្ពុជាដែលចូលរួមរំលែកគណៈបកសង្គ្រោះជាតិហ្នឹងឯងបងចាថនបាទអាកលាការកម្ពុជាហ្នឹងវាមានចេញពីណាមកតាមដូចជាអាសុកទុកអាសុកតាំងយើងមិននិយាយទៅ បាទបាទក្រុមដិតមន្ត្រីក្រុមអីមួយចំនួនបាទពួក9នាក់ហ្នឹងខ្ញុំអត់បានចាំឈ្មោះវាទាំងអស់ទេបាទពួកដែលរួមគ្នារំលាយគណៈបកសង្គ្រោះជាតិហ្នឹងណាបាទពួកបាទវាវារំលាយគណៈបកសង្គ្រោះជាតិពីដើមខ្ញុំមើលឃើញចាស់ខ្ញុំមើលឃើញថា បើយួនវាមានបំងក្លន់ខ្មែរកណ្ដាលដែលដូចវាធ្វើសពថ្ងៃហ្នឹងវានឹងតាមប្រម៉ាញ់អ្នកខ្មែរអ្នកជាតិនិយមមិនថាខ្មែរមកខាងកុំមុនីខាងលោកសេរីទេអានឹងជាការពិតព្រោះខាងកុំមុនីដែលយើងចូលទៅកុំមុនីជំនាន់ពុយពុតនឹងវាគ្រាន់តែក្នុងថាលទ្ធិកុំមុនីដែលក្នុងបកជាមួយចិនជាមួយរុស្ស៊ីដោយគុយបាដោយប្រទេសអីតតៃទៀតតែយើងដែលបាក់ខ្មែរយើង បាត់បង់ទឹកដីចំនួនដែលយើងបើកភ្នែកឃើញនេះគឺសំខាន់យើងមិនមែនមានអ្នកជាតិនិយមកាន់កាប់ស្រុក បើសិនជាយើងមានអ្នកជាតិនិយមកាន់កាប់ស្រុកគឺបីតែយើងចូលកុំមុនីស្រុកយើងមិនចម្រើនតែយើងអាចរក្សាទឹកដីបានយើងមើលអាពោតមកអាពោតវាមានអស់ព្រៃឈើមានអស់កោះត្រប់ឯណាវាគ្រាន់តែថាវាអកសលអីក្នុងរបបអពតនឹងចារកម្មយួនវាចាក់រឹសពេញអាហ្នឹងហើយវាសម្លាប់បងប្អូនខ្ញុំទៅឧទាហរណ៍ដល់ឧទាហរណ៍ថាវាឲ្យក្មេងខ្មែរក្រហមយកបដាប្អូន ស្រីខ្ញុំទៅសម្លាប់យើងមើលរូបភាពឃើញខ្មែរសម្លាប់ខ្មែរ តែយើងសួរថាអាអាអាអាមេខមអភិបាលនឹង ជាចារកម្មយួនដែលអង្គការគេឲ្យមកអាកកខ្មែរហ្នឹងយើងអត់ដឹងពួកគេបាទវាប្រើល្បិចដូចវាសម្លាប់អាក5អញ្ចឹងវាដូចតែគ្នាហ្នឹងបាទអញ្ចឹងណាបាទបាទអញ្ចឹងហើយបានជាខ្មែរយើងវាមើលមុខសត្រូវអត់ដឹងហើយសពថ្ងៃនេះខ្ញុំឲ្យបងប្អូនរដ្ឋរដ្ឋនាយគេ ស្គាល់យើងខ្ញុំមកស្គាល់គេទេសពថ្ងៃនេះពួកអាប្រកបខ្លួនស្រុកខ្មែរយើងអត់ដឹងកណាខ្លះទេវាចូលមកប្រព្រឹត្តតាំងពី79មកហ្នឹងត្រូវហើយបង ត្រូវបាទក្រុមពួកអាចារកម្មយួនដែលហ៊ុនសែននិយាយថានៅលើក្បាលវានឹងមានជាង100000នាក់ហ្នឹងដែលវាថាវាអាយ៉ងយួនហ្នឹងបាទហើយកងតបយួនហ្នឹងនៅស្រុកខ្មែរជាង100000នាក់កាលជំនាន់8 7 88ហ្នឹងហើយមានទៅឯណាវាដែលជំនាន់ហ្នឹងណាដែលថាអដែលថាវាត្រឡប់ទៅប្រទេសវិញណាបាទបងសិថាបាទ បាទជាការពិតណាស់អាហ្នឹង100%ហើយអានឹងជាការពិតណាស់វាទៅតែពេលយប់ហ្នឹងថ្ងៃពេលពេលថ្ងៃហ្នឹងពេលអង្គការសហប្រជាជាតិអូនអ៊ុនតាក់ចោលហ្នឹងយប់ឡើងវាចូលមកវិញតែខ្ញុំវិភាគប្រហែលដល់ហើយខ្ញុំមិនយងនិយាយទេស្រុកខ្មែរយើងហ្នឹងបើយើងនៅក្រមអាណានិគមយួនយើងធ្វើថាស្ថាប័នណាមួយឯករាជ្យណា អញ្ចឹងយើងរំដោះខ្មែរមិនមែនត្រឹមរំដោះពីអាសែនទេនៅស្ថាប័នយើងនិយាយចំទៅបើអ្នកខ្លះគេអត់ចូលចិត្តថាខ្ញុំនិយាយពីស្ថាប័នស្ដេចប៉ុន្តែយើងជាខ្មែរយើងត្រូវទទួលការពិតយើងសួរថាបើសិនជាហ៊ុនសែនជាកញ្ចាស់យួនតើមានស្ដេចស្នេហាជាតិនៅក្នុងរបបកញ្ចាស់យួនដែរយើងសួរឲ្យចំអញ្ចឹងណាបាទបាទត្រូវយើងត្រូវបាទយើងយកបញ្ហានោះមកគិតអញ្ចឹងបានខ្ញុំ និយាយវិភាគជាមួយបបសវុតខ្ញុំបានផ្សាសាទៅប្រជាពលរដ្ឋខ្មែរខ្ញុំថាអាយុណាស់វាចូលក្នុងរាជវាំងខ្មែរតាំងពីជំនាន់ប្រាំងអស់បាទវាបដោះបដាលស្ដេចណា ដែលបំរើនយោបាយវាមិនខុសពីអង្គមីអង្គមីដែលបំរើនយោបាយយួនប្លន់ខ្មែរក្រោមទេវាដូចតែគ្នាបាទចឹងណា វាអញ្ចឹងវាជាងវាឈឺចាប់ណាស់វាឈឺចាប់ត្រង់ថា ពួកដែលសត្រូវយួនហើយសៀមយើងមើលប្រវត្តិសាស្ត្រកាលណាគេប្លន់ទឹកដីយើងគេតែងតែចាប់ស្ដេចហើយព្រោះគេជឿថាប្រជាពលរដ្ឋខ្មែរមានជំនឿទៅលើស្ដេចនិងមានការគោរពទៅលើស្ដេចអញ្ចឹងណាហើយយើងសួរថាបើយើងនិយាយពិភាក្សាឲ្យចំខ្ញុំសូមផ្ដាំប្រជាពលរដ្ឋខ្មែរពិភាក្សាឲ្យឃើញឲ្យឃើញឲ្យមើលឲ្យចំពិតប្រកបតើយើងមើលគ្រួសារស្ដេចខ្មែរចំនួនពីមហានគរយើងមកអារដ្ឋអារាយមែនតែនយកតែមែនតែន អាខ្លះមិនដឹងកូនប្រពន្ធប្រមាណស្ដេចមួយនឹងប្រពន្ធប្រមាណកូនប្រមាណរដ្ឋអរិយអានឹងហើយដែលធ្វើឲ្យអាណាចក្រខ្មែរវារលាយអញ្ចឹងបាទយើងគេយើងបើកភ្នែកមកឥឡូវក្មេងជំនាន់ក្រោយ7មករាបើកភ្នែកមកដោយអាចដូនមួយខ្ញុំអឺបើកភ្នែកឡើងវាស្គាល់អាសម្ដេចតេជោហើយវាលើកសម្ដេចតេជោអាដេញកូនចៅក្រមព្រះរូបប្រច័នដែលវាបង្កើតហ្នឹងបាទ ហើយយើងសួរថាក្រុមកូនចៅក្រុមវិការប្រប្រច័នកាត់កោះក្រឡឲ្យគេហើយអត់ក្រាញអំណាចអាកកតាមសម្រាប់ខ្មែរហើយយើងដូចខ្ញុំថាអញ្ចឹងបើឯងគាត់ឯងអ្នកមកជួយរំដោះខ្មែរហើយឯងការប្រមាញ់អ្នកខ្មែរការពៀធនជាតិខ្មែរដោយលោកជាវិជាសម្បត្តិធម្មជាតិខ្មែរលោកឈុតពុធីដោយកែមលីបាទឯងថាឯងមករំដោះខ្មែរតាមសម្រាប់ខ្មែរអ្នកជាតិនិយមអញ្ចឹង បាទខ្ញុំមិនរៀនវាទៅយឺតអត់ទេទេបងមានប្រសាសន៍ត្រឹមត្រូវទេបងបងប្អូនយើងគាត់ពេញចិត្តនៅការបកស្រាយរបស់បងហើយគាត់សូមជម្រាបសួរបងពីចម្ងាយផងបងប្អូនយើងដែលកំពុងតាមដានទស្សនាហ្នឹងណាបងបាទបាទខ្ញុំក៏សូមជម្រាប សួរបងប្អូនទាំងអស់គ្នាដែរខ្ញុំសប្ងាយមានការឈឺចាប់ណាស់បងប្អូនព្រោះយើងសំខាន់បំផុត យើងសួរថាអនាគតយើងអាចរក្សាខ្មែរកណ្ដាលបានឬអត់ទាំងបងប្អូនទាំងខ្ញុំ ណាព្រោះយើងមើលទង្វើរបស់រដ្ឋបាលហ៊ុនសែននេះគឺថាអ្វីថាយើងមើលឃើញសគេថាខ្មៅត្រូវតែថាខុសហេតុអីបានគេធ្វើអញ្ចឹងព្រោះបំណងពួកនេះគេមកគេប្លន់យើងណាគេមកប្លន់ទឹកដីយើងណាយើងឃើញទាំងអស់គ្នាបាទគេប្លន់ទាំងព្រៃឈើយើងគេប្លន់ទាំងកោះត្រល់យើងគេសម្លាប់ទាំងអ្នកជាតិនិយមយើងហើយយើងសួរថាមួយជាតិអ្នកមកជួយខ្មែរអញ្ចឹងដែលខ្ញុំនិយាយតែខ្លួនខ្ញុំប្រហែលដងណា បាទខ្ញុំនិយាយតែអញ្ចឹងខ្ញុំយើងឃើញទាំងអស់គ្នាណាហើយយើងសួរដូចដូចដូចជាខ្ញុំប្រើពាក្យអាសានឹងដូចថាខ្ញុំរកកន្លែងណាហើយនាយករដ្ឋមន្ត្រីមិនបាន ទី1វាជានាយករដ្ឋមន្ត្រីចោលទី2សម្ដីវាពេលណាបោះឆ្នោតដំដំយើងជាខ្មែរឬទាំងអស់គ្នាតាពេលតាចាចាញ់មាន សង្គ្រាមហើយខ្ញុំសួរសម្ដីចេះចេះហើយយើងទទួលបានដែរ ហើយសហេតុអីបានជាខ្មែរបច្ចុប្បន្ននេះទទួលបានខ្ញុំសូមជម្រាបបងប្អូនខ្មែរសពថ្ងៃនេះខ្មែរបច្ចុប្បន្ននេះទទួលបាន ដោយសារខ្មែរទាំងអស់នោះវាចូលមក79តាមការរៀបចំយួនវាคล้ายទៅជាខ្មែរអស់ទៅហើយក៏ដូចជាខ្មែរក្រោមអញ្ចឹង ហើយយើងសួរថាបើបើសិនជាពីមកចូលក្នុងស្រុកខ្មែរយើងវាស្រុកខ្មែរយើងដឹកនាំរបស់ខ្មែរជាតិនិយមយើងមានការពិនិត្យត្រឹមត្រូវអន្តរប្រវេសយើងការពារទឹកយើងការពារដីបានចុះបើសិនជាយួនជនជាតិយួនវាមកលើសយើងទៅទៀតវាមកចង់លុបយើងទៅទៀតហើយអរដ្ឋបាលនឹងជាអាយ៉ងវាទៅទៀតតែខ្មែរធ្វើអីរួចគេគិតមើលសំបីតែទៅតាមព្រំដែនក៏វាធ្វើទុកបុកម្នេញហើយមកដល់ខ្មែរណាទៅធ្វើទុកបុកម្នេញពលរដ្ឋខ្លួនឯងទៅមើលព្រំដែន អញ្ចឹងបានថាខ្ញុំសម្ភារខ្ញុំនិយាយជាមួយសកម្មជនសង្គ្រោះជាតិនៅថៃខ្ញុំប្រាប់អញ្ចឹងគេថាហ៊ុនសែនស្អីយកអាកូវីដយកអាលុយនោះទៅជួយយូនតើអាខ្មែរខ្លួនឯងអត់ខ្ញុំថាបងយល់ច្រឡំវាមិនមែនពួកហ៊ុនសែនមិនមែនជាខ្មែរណាអានឹងយួនជួយយួនគ្នាវាតាបាទទៅបាទត្រូវយល់អញ្ចឹងបាទយួនជួយយួនគ្នាវាតាការជំនន់ហ្នឹងអឺស្ដាច់ហ្នឹងអ្នក គេហៅអីមនីមនីនីតអីហ្នឹងបាទយាយហ្នឹងគាត់យកលុយទៅជួយយួន150,000ដុល្លារកាលជំនាន់កូវីដហ្នឹងបងបងស៊ីថាបាទបាទខ្ញុំប្រាប់ហើយខ្ញុំប្រាប់បងប្អូនខ្មែរក្នុងសង្គមការវិភាគនៅ NCTV អូស្ត្រាលីដែលខ្ញុំធ្លាប់ចូលមកអាទិត្យម្ដងហ្នឹងខ្ញុំយើចំអញ្ចឹងបាទ ខ្ញុំថាសពថ្ងៃនេះយើងជាខ្មែរកុំឲ្យឃើញសត្រូវចង្អល់មុខឲ្យចំមិនគិតថារងចាំថ្ងៃណាមួយយើងយកឱកាសយកស្រុកយើងមកវិញបើបណ្ដោយឲ្យពួកនោះកាន់កាប់ទៀតខ្ញុំនិយាយលាក់បាំងឯណាវាអាក្រក់អាក្រៃមើលណាស់ដូចជាបញ្ហា Naga World ចឹងណាមកចាប់គ្នាគ្រាន់តែគ្នាមកសុំការរស់នៅត្រឹមត្រូវហើយហើយអត់មានបេះដូងអាណាជាមនុស្សអីត្រឹមត្រូវថាស្អីទៅខុសស្អីរឿងស្អីអត់ ដឹងតែឃ្លានអំណាចដឹងតែពីអាកកសាសឯងជាតិឯងតែយើងនិយាយទៅខ្លីទៅពួកអានោះវាមិនមែនសាសយើងផងអាពួកកាន់កាប់ខ្មែរសងៃយើងបាទត្រឹមត្រូវវាមិនមែនសាសយើងផងបាទបាទបើសាសយើងគេមិនដែរតាមសម្រាប់អ្នកខ្មែរអ្នកជាតិនិយមអញ្ចឹងទេបងមានប្រសាសន៍ត្រឹមត្រូវបើសិនជាវាអ្នករំដោះអ្នកមានគុណ7មករាមែនមែនវាមកធ្វើបាបខ្មែរយើងបន្តអញ្ចឹងទេបងណាវាមិនមែនវាជាឃាតករបាទខ្ញុំនិយាយប្រាប់បងប្អូនខ្មែរជាឃាតករ វាជាគិតកលលាក់មុខដូចវាជាគិតកលលាក់មុខសម្រាប់កែមលីអញ្ចឹងគឺបង្ហាញអាជួបសម្រាប់ឲ្យខ្មែរឃើញបាទហើយវាជាគិតកម្មគិតកលសម្រាប់ខ្មែរចំណងអាពុតវាបង្ហាញពុយពុតឲ្យខ្មែរយល់ច្រឡំតែប៉ុណ្្នឹងហើយបាទយើងមិនដឹងទេបើបើគេមិនប្រើល្បិចចឹងធ្វើមកគេប្លន់ទឹកដីយ៉ាងបានយើងគិតមើលហើយយើងសួរចាស់ខ្ញុំសួរបងប្អូនខ្មែរដែលចូលស្ដាប់ខ្ញុំគេថាធ្លាប់ឮខ្ញុំនិយាយម្ដងហើយជារឿយរឿយហើយខ្ញុំថានៅលើគុកដែលយើងជាខ្មែរមើលឃើញទាំងអស់គ្នា បើសិនជាពួកនេះមកជួយខ្មែរណាឃើញនេះស្អីដែលវាធ្វើទី1បំផុតគឺក5យកខ្មែរទៅសម្លាប់ហ្នឹងយើងឃើញបាត់ហើយវាមិនដែលយកខ្មែរណាមកទៅសម្លាប់យកកំភ្លើងទៅភ្ជុងគ្នាឲ្យគ្នាកាប់ព្រៃឈើយកទៅសម្លាប់អញ្ចឹងទេអានឹងជីវិតវាជា ជាផែនការប្រឡាយពុជសាសខ្មែរនិយាយលាក់បាំងអីបាទវាជាការពិតហើយដល់ពេលណាស្លាប់អាក5នឹងចប់ទៅឃើញទេ ការសម្លាប់ខ្មែរនៅបន្តរបបអាហ៊ុនសែនអញ្ចឹងបាទខ្ញុំនិយាយវាមានចំលក្ខណៈលក្ខណៈពីររបបប៉ុយពតរបបហ៊ុនសែនដូចគ្នាចារកម្មយួនបង្កប់ខ្លួនសម្លាប់ខ្មែរតែវាខុសគ្នាត្រង់តាអាហ៊ុនសែនវាសហការដោះដូរអំណាចណាអាហ៊ុនខែនឹងវាសហការដោះដូរអំណាចព្រមទាំងវាមានអាពួកជួននៅជាប់នឹងខ្លួនវានឹងប្រពន្ធវានឹងទៅជាសំហ៊ានសំអីជាយោធាខាងទាហានស្រីពេទ្យយួននោះ ដល់អញ្ចឹងទៅអាអាពតហើយនឹងអាហ៊ុនសែនវាខុសគ្នាត្រង់ចឹងហើយអាពតវាវាច្បុកច្បល់ដល់ពេលអាហ៊ុនសែននេះវាសហការហ្មងវាសហការចឹងបានអាពតវាតាមប្រម៉ាញ់វាបរដ្ឋយួននោះដល់ពេលវាវាធ្វើជាខមបបាលណាបាទបងបាទហើយហ្នឹងហើយហ្នឹងហើយបងអឺចុះបងយើងហានិភ័យឥឡូវនឹងបើវាបន្តមកដល់ហ៊ុនម៉ាណែតទៀតដែលខ្ញុំហៅថាវាអាលេដឹកថងលេដឹកថងហ្នឹង យ៉ាងណាដែរបងបើសិនជាផែនការវាបន្តមកដល់អានោះទៀតនោះតើយើងហានិភ័យសម្រាប់ប្រទេសជាតិយើងយ៉ាងណាដែរបងអាសូមអញ្ជើញខ្ញុំហានខ្ញុំមើលខ្ញុំបានខ្ញុំមើលឃើញបញ្ហាហ្នឹងតាំងពី2 3ឆ្នាំមុនខ្ញុំគិតថាចេះខ្ញុំគិតថាបើហាណូយវាសង្ឃឹមលើអាសែនមួយអាយុវានេះមកពេលដែលវាគ្រប់គ្រងខ្មែរហ្នឹងតើវាសង្ឃឹមថាលេបខ្មែរកដាលបានអត់ អញ្ចឹងហើយវាត្រូវរលែកវាត្រូវតែបង្វាបង្កើតផែនការទី2ពីរៀបជើងជើងព្រួលវាបង្ជួនអាម៉ាណែតកូនយួននឹងឲ្យទៅជាកូនអាហ៊ុនសែនដើម្បីបន្តឱកាសជិះជាន់ខ្មែរខ្ញុំមើលឃើញអញ្ចឹង បាទវាធម្មតាការយកទឹកដីវាមិនមែនបានសួរថាបើសិនជាក្នុងពេលដែលហ៊ុនសែនដែលបំរើវានឹងតើវាអាចលេបទឹកខ្មែរកដាលបានអត់អញ្ចឹងវាត្រូវលេបជើងវាត្រូវតែរៀបផែនការទី2អាជើងព្រួលទី2ហ្នឹងគឺវាបញ្ជូនអាម៉ណែតហ្នឹងឯងខ្ញុំមើលឃើញអញ្ចឹងតែអាម៉ណែតហ្នឹងដូចខ្ញុំថាអញ្ចឹងតាំងពីវាធំក្តីមកដែលឃើញវាការពារប្រយោជន៍ខ្មែរណាមួយគឺមិនដែរខ្ញុំអត់ដែរឃើញសោះបាទហើយថៃតម្រងហើយមើលមុខវានឹងដោយអាលីដថទៀត អាខ្ញុំនិយាយលាក់បាំងហើយយើងមិនមែនថាដូចខ្ញុំនិយាយជារឿយរឿយយើងអត់មានប្រកាន់ពុជសាសអីទេ តែយើងយកឧទាហរណ៍ខ្មែរក្រមអ្នកឯងធ្វើរបៀបមិនទៅលើខ្មែរក្រមគឺបញ្ជជនជាតិបញ្ចូលជនជាតិអ្នកឯងមកឲ្យលុបខ្មែរក្រមហើយប្លន់ទឹកដីខ្មែរប្រើល្បិចសុំទឹកដីខ្មែរក្រមនឹងថាប្រហាត់យោធាវៃជាមួយចិនអីដូចគ្នាអញ្ចឹងជំនាន់ខ្ញុំអញ្ចឹងវាសុំខ្មែរកដាលនឹងវៃជាមួយអាមេរិកខាង យើងឲ្យចំតំណសៀមនោះបាទវាសុំដីខ្មៅលំហូជីមិញឆ្លងកាត់មកវាយជាមួយអាមេរិកកាំងហើយដល់ពេលណាវាយអាមេរិកកាំងចេញវាមកប្លន់ខ្មែរយកទៅបាត់វាខុសអីពីខ្មែរក្រមវាដូចគ្នាបាទបាទពួកចំណត់បាទវាដូចគ្នារូបភាពដូចគ្នាតែមួយចំណន់មួយចំណន់ពេលណាអ្នកពួកដែលគេបត់ចង់បានទឹកដីយើងណាគេត្រាក់គេគេខំបំផុតគឺលុបបំបត្តិប្រវត្តិសាស្ត្រពិត ខំបំផុតលាក់នៅនឹងពុទ្ធបុត្រវាដែលវាប្រើមកសម្រាប់ខ្មែរអាហ្នឹងហើយដែលយើងជាខ្មែរសពថ្ងៃនេះវាបង្វែងវាបង្វែងន័យថាបើកឡើងបើកផ្នែកឡើងអាសង្គម7មករានឹងជាសង្គមថ្មីដែលអាយុនវាយកមកបដោះក្នុងស្រុកខ្មែរ សង្គម7មករានេះគឺសង្គមដែលគេរៀបចំមកប្លន់ខ្មែរកដាលខ្ញុំមើលឃើញអញ្ចឹងណាបាទហើយសប្តាហ៍នេះវាអត់ឲ្យយើងរួចពីដៃវាទេយើងគិតមើលហើយយើងសួរថាហេតុអីបានជាមិនឲ្យរួចពីដៃព្រោះវាតាមប្រម៉ាញ់ខ្មែរអ្នកជាតិនិយមតាមច្រើនចំនួនហើយហ្នឹងហើយក្មេងចំនួនក្រោយដូចខ្ញុំថាអញ្ចឹងឥឡូវហ្នឹងដឹងខ្លះខ្លះហើយពេលដែលយើងដឹងនឹងសត្រូវពេញផ្ទះហើយតែយើងយើងដោះស្រាយរបៀបម៉េចតែខ្ញុំមើលឃើញណាសម្រាប់បញ្ហាសួរថាចោតជាជាបញ្ហាអញ្ចឹងហើយ ណាពេលដែលយើងដឹងហ្នឹងចោលហ្នឹងវាคล้ายទៅជាម្ចាស់ផ្ទះហើយតើយើងជាម្ចាស់ផ្ទះហ្នឹងយើងចង់ដេញចោលចេញឬក៏សុំចោលនៅជាមួយខ្ញុំខ្ញុំបារម្ភត្រង់ហ្នឹងហើយ ហ្នឹងហើយបាទហើយខ្ញុំខ្លាចអ្នកបាទខ្ញុំឃើញអ្នកនយោបាយខ្លះវាធ្វើនយោបាយដូចថាបើយួនវាពេញស្រុកហើយមិនងាយដេញមានអាសុំសុំពួកអាយួននៅជាមួយវាខុសបាទនៅវាខុសបាទយើងជាយើងទឹកដីតំណក់ក្រាចុងក្រោយនេះសំខាន់សំណួរវាសួរចេះយើងសួរថាបើយើងសុំគេនៅជាមួយតើយើងមានសេរីភាពដូចខ្មែរក្រមឃើញវាខ្មែរក្រមទេហ៎ វាចិត្តឲ្យយើងនៅហើយប៉ុន្តែយើងជាយើងយើងមានអរិយធម៌ខ្ពស់ដែរមកមិនកមួយដែរហើយយើងជាជនជាតិមួយសាសនាក៏ដោយសាសមិនថាខ្មែរលៀវទេយើងចង់រស់នៅភាពត្រឹមត្រូវ មានសេរីភាពមានប្រជាធិបតេយ្យហើយអារបបនេះវាបំផ្លាញអាទាំងអស់ហ្នឹងគឺរបបអាហ៊ុនសែនវាបំផ្លាញទាំងអស់វាបំពាក់អាប្រជាធិបតេយ្យហ្នឹងคล้ายคล้ายដោយសារស្អីដោយសារអា93ហ្នឹងឯងអាចចែកអំណាចឲ្យវាហ្នឹងឯង វាចំណេញលើអាប្រជាធិបតេយ្យគេចោះវិនិយោគទុនពេញស្រុកខ្មែរអានោះប្លន់សម្បត្តិជាតិធម្មជាតិខ្មែរក៏បានហើយប្លន់អាប្រជាធិបតេយ្យហ្នឹងក៏បានហើយបានជាប្លន់ជាធិបតេយ្យបានឃើញទេយើងមានសិទ្ធិពីណាមកអានឹងហើយដែលវាប្លន់ ហើយតែវាប្រាប់អន្តរជាតិថាវានឹងស្រុកខ្មែរនឹងប្រជាធិបតេយ្យព្រោះប្រជាធិបតេយ្យមែនគេបំពាក់ឲ្យតាមសន្ធិសញ្ញាប៉ារី តាមពិតយើងមានមែនយើងមានរដ្ឋធម្មនុញ្ញមែនតែស្អីបំផុតគឺចេញមកពីអំពើផ្ដាច់ការរបស់វាដែលវានៅក្រោមការត្រួតត្រាអាយុនោះអាយុវាចង្អុលមុខមកឯងបំផ្លាញអាណាដើម្បីឲ្យវាមានវត្តមានយួនវាជិះជាន់យើងមកដល់សប្ងៃអញ្ចឹងយើងវាពិបាកណាស់ណាសប្ងាហ្នឹងវាខ្ញុំឃើញវាឥឡូវហ្នឹងវាចូលលក្ខណៈថ្មីហើយកម្ពុជាខ្ញុំមើលឃើញ យើងអ្នកប្រជាធិបតេយ្យយើងសង្ឃឹមតែប្រជាធិបតេយ្យដូចគ្នាការងើបបំរាស់គឺកម្លាំងមហាជនឥឡូវហ្នឹងបើកម្លាំងមហាជនពាក់កណ្ដាលនគរវាយួនទៅជាខ្មែរយួនទៅជាខ្មែរហ្នឹងតើយើងសង្ឃឹមថាគេចង់ងើបដែរព្រោះគេត្រូវកាគេចង់អញ្ចឹងបានពួកនោះវាវាចង់ថែរក្សារបបអហ៊ុនសែនហ្នឹងដើម្បីបញ្ចប់ប្លន់ខ្មែរកណ្ដាលហ្នឹងឲ្យដើម្បីប្រយោជន៍ជនជាតិវានោះហើយតែវាយើងជាខ្មែរហ្នឹងវាវាសមហើយវាគ្រោះថ្នាក់ត្រង់ហ្នឹងណាបាទ ខ្ញុំបាទខ្ញុំបាននិយាយវែងហ្នឹងក៏អត់អីទេបងមានប្រសាសន៍ត្រឹមត្រូវជក់ស្ដាប់អ្វីដែលបងមានប្រសាសន៍ហ្នឹងគឺការពិតបងវាស្ថានភាពហ្នឹងវាទៅជាតាមអ្វីដូចបងមានប្រសាសន៍ហ្នឹងហើយអ្វីដែលបងបានលើកឡើងថាយើងជាម្ចាស់ផ្ទះបែរជាសុំចោលនៅវិញណាវាឈឺចាប់ណា ដែលយើងជាម្ចាស់អានឹងវាអានយោបាយហ្នឹងយកគេហៅថាយោបាយយករួចខ្លួនអានឹងយកមកសុកមកសុកប៉ុន្តែយើងសួរថាបើយើងយកមកសុកឲ្យជាតិសាសយើងរលាយឲ្យប្រទេសយើងរលាយឲ្យតើថ្ងៃក្រោយយើងមានមុខអាមាត់ណាសពថ្ងៃនេះណាបាទបាទហើយប្រហែលប្រហែលឆ្នាំទៀតអប្សរាទៅពាក់ដួនហើយបរំពាក់ដួនឲ្យយើងមើលហើយចាំតើមើលទៅណាបាទហើយបាទអប្សរាពាក់ដួនយើងមិនចប់ហើយហើយយើងសួរថា ខ្មែរក្រមគ្នាត្រូវការសិទ្ធិសេរីភាពអីគ្នារត់មករខ្មែរកណ្ដាលអាខ្មែរកណ្ដាលនឹងយួនគៀមគៀមយកទៅទៀតតើយើង ខ្មែរយើងមានស្អីសម្រាប់ហ្នឹងខ្មែរយើងមានស្អីណាការឈឺចាប់របស់សាសយើងវាច្រើនចំណន់ណាស់ហើយខ្ញុំនិយាយឡើងបាំងអីណាខ្ញុំខ្ញុំខ្ញុំស្ទើរតែ អាចនិយាយថាខ្ញុំអាចបើឲ្យអនុសាសន៍ហើយនឹងនិយាយប្រាប់ប្រជាប្រដ្ឋខ្មែរខ្ញុំតាមដានហេតុអីបានជាទឹកដីមហានគរមកបានមកដល់មកប្រឈមនឹងការបាត់បង់រហូតដល់គ្មានវត្តមាននៅក្នុងពិភពលោកនេះ ខ្ញុំតាមដានទៅខ្ញុំដឹងខ្ញុំដឹងថាហេតុអីបានជាមហានគរយើងវាសល់ប៉ុណ្ណេះណាតែវាបើខ្ញុំនិយាយទៅវាវែងពេកចំថ្ងៃណាមានពេលឯងខ្ញុំរៀបរាប់ដល់អស់ខ្ញុំដឹងថាបុព្វហេតុធំបំផុតដែលធ្វើឲ្យខ្មែរមហានគរវាសល់តែមកមកក្ដុំតូចហ្នឹងហើយវាប្រឈមនឹងបាត់ទៅទៀតខ្ញុំមើលឃើញបញ្ហាហ្នឹងខ្ញុំដឹងពួកខ្ញុំនិយាយខ្លួនខ្ញុំម្ដងហើយបាទសូមលើកត្រួសត្រាសបន្តិចមើលដល់មហានគរយើងដីយើងពីខ្មែរយើងអាច មានលាតទំហំទំហំទៅដល់ណាដែរបងប្រទេសខ្មែរពីចំនួនមុនណាបងតែពីជំនាន់មុនវាតាមធំឃើញតាមគេបង្ហាញរូបមកគេទៅដល់ភូមាណានោះហើយទៅដល់សឹងដល់ព្រំដែនចិននៃណាហ្នឹងវាធំតាបាទតែលក្ខណៈខ្មែរយើងដែលបាត់នេះបើសិនជាខ្ញុំមានពេលខ្ញុំខ្ញុំជានិយាយត្រួសត្រួសណាខ្ញុំមើលឃើញចេះ ខ្ញុំមកឃើញចាស់បញ្ហាខ្មែរដែលយើងវាវេទនាមកដល់សប្ងាយណាគឺស្ថាប័នខ្មែររបៀបដឹកនាំប្រទេសជាតិខ្មែរយើងតាមការចាត់តាំងកម្មការចាត់តាំងកម្មការចាត់តាំងហ្នឹងពីជំនាន់ស្ដេចមួយមួយអញ្ចឹងទៅវាថា កូនស្ដេចណាច្បងគេឲ្យឡើងអញ្ចឹងត្រូវការចាត់តាំងនឹងហើយជាពិសេសក្នុងអរិជានវងខ្មែរដែលជាគ្រួសាររដ្ឋអរិយអញ្ចឹងបាទអញ្ចឹងទៅការដណ្ដើមគ្នារវាងកូនចប៉ិនេះកូនចប៉ិនោះប្រពន្ធស្ដេចអញ្ចឹងទៅវាមានបញ្ហាដែលធ្វើឲ្យខ្មែរមហានគរបាត់រឿងចម្បងបំផុតគឺសង្គ្រាមស៊ីវិលសង្គ្រាមនៅក្នុងស្រុកគឺអាកកខ្មែររវាងខ្មែរនិងខ្មែរ អាហ្នឹងណាដល់ពេលយើងអាកកខ្មែររវាងខ្មែរនិងខ្មែរទៅអាស្ដេចណាខ្លះទៅវារត់ចូលព្រៃទៅវាបំបបំបោប្រជាពលរដ្ឋដល់ឲ្យវាទៅពឹងឈាមវាពឹងថៃឲ្យមកវាយទៅ បានទៅកាត់អាខេតនេះកាត់អាខេតនោះឲ្យគេហើយយើងវិភាគទៀតយើងវិភាគទៀតហេតុអីបានជាស្ដេចនឹងធ្វើតកើតព្រោះគេទុកអត់ប្រជាពលរដ្ឋខ្មែរល្ងងខ្លៅនិយាយចំចេះបាទវាទុកឲ្យពលរដ្ឋខ្មែរល្ងងខ្លៅដោយអាអាសែនសប្ងាយអញ្ចឹង អាសែនសប្ងៃណាបើតាមបើតាមសមត្ថបើតាមអនុញ្ញាតរបស់វាវាបិទបិទព័ត៌មានអាទាំងអស់វាຕົកតាមួយយន់អាមួយយ៉ាងឯរបស់វានឹងទេអានឹងហើយដែលខ្ញុំនិយាយថាអារបៀបដឹកនាំនឹងគឺរបៀបដឹកដឹកនាំបំផ្លាញអ្នកជាតិនិយមបំផ្លាញប្រទេសជាតិខ្មែរដោយអាស្ដេចចំណត់ដើមអញ្ចឹងក៏ដូចគ្នាកណាការបាទបាទយើងបើយើងគេຕົកអបជាបរដ្ឋខ្មែរងងខ្លៅឯងខ្ញុំយកឧទាហរណ៍ ឧទាហរណ៍ពេលប្រជាប្រដ្ឋខ្មែរល្ងងខ្លៅនឹងហើយដែលស៊ីអនុវាចូលទៅបំបះបំបោជីដូនមួយខ្ញុំនៅកពតនឹងឲ្យចូលព្រៃមើលគីអីនឹងមកវាយជាមួយអ៊ុនតាំជាមួយជាមួយលោកលន់ណុលជាមួយលោកស៊ីសវត្តលោកសិរិមតាឯហ្នឹងណាដល់ពេលណាវាវាយជាមួយយើងអញ្ចឹងទៅអាស៊ីអនុវាមិនវាអាជាកងដែលវាបានកម្លាំងពីខ្មែររត់ចូលទៅជួយវាហ្នឹងវាមិនយកអំណាចនឹងមកឲ្យស៊ីអនុណាវាឆ្លៀតឱកាសនឹងខ្លំខ្មែរកណ្ដាលហ្នឹងហើយ ព្រោះតែវាឆ្លៀតក្លំខ្មែរក្រោមអញ្ចឹងបងប្អូនខ្ញុំសម្ដីខ្ញុំវិភាគខ្ញុំនិយាយលាក់បាំងហើយណាមិនដែលថាមនុស្សណាយើងស្កើតមកផ្លេចពីសក់ដូចគ្នាច្រមុះចជីអីមាននរណាឆ្លាតជាងនរណាទេតែគេឲ្យសិទ្ធយើងយើងមានយើងអាចមានលទ្ធភាពដូចគេដូចស្រុកអាមេរិកចឹងគេឲ្យសិទ្ធគេទេ equal opportunity ដល់ពេលណាសាសនាមកក៏ចម្រើនបានដែរហើយដល់ពេលសង្គមខ្មែរតាំងពីមហានគរមករបៀបដឹកនាំស្រុកខ្មែរតែប៉ុណ្្នឹងឯងអាស្ដេចណា ឆ្លើយរួចតពូជទៅបាទអាពូជណាសលេបអាឡប់ទៅច្បាំងតែគ្នាវាទៅអាប្រជាពលរដ្ឋនឹងងាប់បាត់ហើយអាប្រទេសនឹងលាយបាត់ហើយបាទតែចឹងបាទហើយដល់ពេលប្រជាពលរដ្ឋនឹងគេមិនឲ្យចេះចឹងអាណាចូលព្រៃអោព្រះអង្គម្ចាស់មានទៅបំបាបំបោរត់ទៅតាមវាសៀនោះចឹងចូលទៅបំបាបំបោប្រជាពលរដ្ឋចូលព្រៃមើលគីណាចាញ់មកអាយុនមិនយកអំណាចឲ្យខ្លួនឯងណាអាយុនវាវាយកអំណាចយកប្លន់ណាខ្មែរកដាបានតែបាត់ ហើយសប្ងាយហ្នឹងរូបរូបស្ដេចសម្ដេចសៀមនោះពេញស្រុកខ្មែរហ្នឹងហើយចាំមើលតើវាយកខ្មែរបានដូចខ្មែរក្រមមែនតើទៅយើងលែងលឺទៅឈ្មោះហើយវាប្រើឈ្មោះសៀមនោះតាពូសៀមនោះជួយវាខ្ញុំនិយាយលះបាំងឲ្យសៀមនោះជួយវាហើយបងប្អូនខ្មែរឬសូសដីសៀមនោះលើខ្លួនឯងតាតាក្នុងជួរហេងសរុំនឹងវាមានយួនប្រកបហេតុអីក៏សៀមនោះតែចែកកម្លាំងឲ្យពួកអាយួនប្រកបយើងសួរមើលបាទបាទខ្ញុំនិយាយបញ្ហាហ្នឹង ក្នុងវីដេអូជាមួយសមុទ្រហើយខ្ញុំឆ្កោតទោសបើចង់ឲ្យខ្ញុំនិយាយទៀតខ្ញុំឆ្កោតទោសឲ្យចំប្រំតែនេះខ្ញុំដឹងហេតុអីបានជាសៀអនុចាយឲ្យអាពួក RCPP ខ្ញុំដឹងបាទអូដូចតែខ្មែរដែលចែកអំណាចដែល93ហ្នឹងឲ្យទៅហ៊ុនសែនហ្នឹងរឿងហ្នឹងដោយសារយួនចាត់ចែងផែនការហ្នឹងណាបងស៊ីថនណាដែលធ្វើឲ្យមានការ អូសបន្លាយហ៊ុនសែនក្តាប់អំណាចមកទល់បច្ចុប្បន្នហ្នឹងផែនការយួនវារៀបចំហ៎បងណាបាទជាយើងយើងជាខ្មែរយើងសួរមើលយើងសួរដែលគេខំតស៊ូវាព្រំដែនតាំងពីពួកពុយពុតតាំងពីពួកហ៊ុនសែនសាននិងពួកសៀអនុខ្លះបំណងធំរបស់គេគឺដរាយអាយុនដេញអាយុនចេញពីស្រុកខ្មែរស្ដារខ្មែរឲ្យផុតពីការឈឺជន់របស់យួន ហើយមកពេលខ្លាខ្មែរអញ្ចឹងគេមានសន្ធិសញ្ញាប៉ារីគេតម្រូវមានការបោះឆ្នោតបង្ខំដោយការបង្ហូរឈាមណាមិនមែនតែយើងនាំគ្នាទៅធ្វើដោយឥឡូវនេះទេសពថ្ងៃហ្នឹងយើងមានអាវុធតវ៉ាផងនៅតែវាមិនចង់ឲ្យអំណាចមកយើងនោះយើងគិតមើលតែតម្រាំឥឡូវដែលវាអាកកខ្មែរច្រើនចំនួនហ្នឹងដល់ពេលណាវាគេចោះមកអ៊ុនតាក់ចោះមកអញ្ចឹង គេតម្រូវឲ្យមានការបោះឆ្នោតត្រឹមត្រូវអន្តរជាតិគេលូកដៃអញ្ចឹងអាយូនមើលមើលឃើញបាត់ហើយអូប្រជាពលរដ្ឋខ្មែរស្គាល់ទាំងវើវាគេដឹងហើយគេដឹងណាខ្លះគេរស់នៅនៅសមរភូមិមុខគេស្គាល់ទាំងវើយួនហ្នឹងដល់អញ្ចឹងទៅអាហ៊ុនសែនចាញ់អំណាចទៅទៅអាយូនវាគិតថាអញអត់មានដៃជើងឯនៅស្រុកខ្មែរអាចធ្វើមិនប្លន់ទឹកដីខ្មែរបាន វាត្រូវតែវាត្រូវតែរកមធ្យោបាយធ្វើម៉េចឲ្យហ៊ុនសែនឈរជើងបានហើយបងប្អូនចង់ដឹងថាហ៊ុនសែនឈរជើងបានកាលណាចង់ឲ្យខ្ញុំនិយាយថ្ងៃនេះក៏បានហើយចង់មើលវីដេអូខ្ញុំនិយាយបងសវុតក៏បានដែរខ្ញុំស្គាល់បាទខ្ញុំតែខ្ញុំនិយាយទៅជាការសងថ្ងៃនេះខ្ញុំនិយាយទៅលើទៅប៉ះពាល់ខាងរាជានិយមខាងស្ដេចហ្នឹងណាហើយខ្ញុំបានវិភាគហើយខ្ញុំថា ខ្មែរកណ្ដាលបាត់ជំនាន់នេះឥឡូវខ្ញុំយកចប់ចំទៅចោះមកថាខ្មែរកណ្ដាលបាត់ជំនាន់នេះខ្ញុំមើលឃើញខ្ញុំមើលឃើញថារបៀបខ្មែរក្រមដោយសារស្ត្រីយួនណាខ្ញុំមើលឃើញទៅជ័យជាថាទី2អញ្ចឹងណាព្រោះយើងសួរថាក្នុងរាជវាំងស្ដេចអាយុនវាមានតំណែងតំណងជាមួយនរណាបងប្អូនវិភាគមើលទៅដឹងហើយណាបើសិនជាយួនវាចង់ឲ្យពួកអាសែននឹងវាឈរជើងបានស្រុកខ្មែរវាត្រូវនិយាយតាមសៀនុ ណាព្រោះសីអនុវាចិត្តដិតជាមួយយួនហើយនឹងចិនណាតែសីអនុហ្នឹងសន្តីខ្លួនឯងថាយួនជាកពើហើយថាហេតុអីយើងសួរថាហេតុអីបានជាចេញពីកពើមិនរួចណាសពថ្ងៃហ្នឹងកពើវាពេញស្រុកខ្មែរហើយណាវាចេញមិនរួចចេញមិនរួចព្រោះខ្ញុំនិយាយហើយខ្ញុំថាគ្រូសាសីអនុជាជាជាជាជាអ្នកបម្រើយួនខ្ញុំនិយាយចំប្រពន្ធសៀនុមកនិយាយចំអញ្ចឹងណាបាទ ខ្ញុំនិយាយអញ្ចឹងឲ្យចំហើយបានខ្ញុំថាអញ្ចឹងខ្ញុំយកបញ្ហាមួយដូចថាខ្ញុំធ្លាប់និយាយហើយខ្ញុំថាពេលលោកកែមលីស្លាប់ណាអ្នកនាងមនិចមេរាជាតិខ្មែរហ្នឹងគាត់យក2000ដុល្លារទៅហើយឲ្យទៅគ្រួសារហ្នឹងហើយធានាចិញ្ចឹមគ្រួសារហ្នឹងហើយលឺដល់ស៊ីសវត្តធម្មកោគាត់ធ្លាប់ជួលផ្ទះខ្ញុំដែរស៊ីសវត្តធម្មកោនេះអ្នកយកលុយទៅឲ្យហើយខ្ញុំសួរចេះខ្ញុំសួរថាបើសិនជាណាមេដាជាតិខ្មែរហ្នឹងណា បាទអ្នកបញ្ញវន្តខ្មែរត្រូវគេសម្លាប់យើងមិនមែនយកលុយទៅឲ្យទេ យើងត្រូវបង្ខំឲ្យអាស្រ័យនៅរោគគិតកោដើម្បីបញ្ចប់បញ្ចប់ការប្រមាញ់អ្នកចេះខ្មែរណាដល់ពេលណាទង្វើរបស់មេដាខ្មែរធ្វើអញ្ចឹងខ្ញុំជឿថាគាត់ជាគាត់ជាអ្នកបម្រើនយោបាយយួនអញ្ចឹងហើយបានជាយួនវាលើក បន្ទប់សាច់ញាតិរាជវង្សណា ដែលមានជាប់ស្រឡាយជាមួយគាត់ក្រៅពីកូនសៀអនុបើគ្មាន ពូជពងជាមួយនឹងអ្នកនាងមនិចហ្នឹងអាយូនវាអត់ទទួលស្គាល់ទេខ្ញុំមើលឃើញចឹងអញ្ចឹងបានវាតាមធ្វើទុកបុកម្នេញអាស្អីអាអានារានរិទ្ធនឹងតាមអាម្នាក់នឹងវារៀងភ្លើផងវាល្ងីល្ងើ ផងអាយូនចាញ់បោកអាយូន ផងអាយូនវារៀបចំអញ្ចឹងទៅវាធ្វើស៊ីអាប៉ែនឹងតបាត់វាទុកឲ្យតែពូជពងណាដែលរាជវង្សណាដែលវាបំរើនយោបាយវាវាមិនខុសពីខ្មែរក្រមទេកាលនោះវាលើកសត្រីអង្គមីបាទណាបាទវាលើកសត្រីអង្គមី ហើយយើងយើងយើងលាក់បាំងហើយយើងយើងដូចឆាត់សងាយអញ្ចឹងពលរដ្ឋខ្មែរយំសរសេរស្រាក់ពេញស្រុក តាំងពីគេប្លន់ទឹកដីការគេប្លន់ផ្ទះសម្បែងហើយយើងសួរថាដែរស្ដេចណាចេញមករកយុទ្ធធម៌បានហ៎យើងសួរមើលគឺមិនដែរហើយមិនថែមប៉ុណ្ណឹងទេគេសម្លាប់អ្នកចេះខ្មែរខ្លួនឯងមិនបង្ខំឲ្យទៅរកគេតកទៅយកលុយទៅឲ្យ យកលុយទៅឲ្យនឹងធ្វើអាការបញ្ចប់នឹងសម្រាប់ខ្មែរនៅចប់ទេអត់ទេចឹងហើយបានមានដល់សុងខុននេះសិនខុននៃណាក្រោយមកទៀតបាទសិនខុនបាទបាទព្រោះកាលណាយើងយកលុយទៅឲ្យចឹងដូចយើងប្រាប់សត្រូវចឹងណាបញ្ញវន្តខ្មែរតម្លៃ2000ដុល្លារណាគាត់ឯងធ្វើលុតវាទៅវាចឹងហ៎បាទថាខ្ញុំមកសប្ងាយនេះយើងយើងកុំអោយចាំតែបាត់ខ្មែរកណ្ដាលឡើងហើយប្រវត្តិសាស្ត្រគេសរសេរថា គេគេប្រៀបធៀបសៀអនុទៅនឹងជ័យជាថាទី2អានឹងវាយឺតហើយខ្មែរកដាលវាគ្មានអាណាសរសេរឲ្យមើលទៀតទេទីទៀតខ្មែរកដាលយួនវាយកបាត់វាចប់បាត់ហើយជឿខ្ញុំទៅគ្មានអាណាគេសរសេរឲ្យមើលទេបាទថាខ្ញុំវាសប្ងាយនឹងខ្ញុំមិនមែនថាខ្ញុំមិត្តភក្តិខ្ញុំជាច្រើនណាបងសេនរតនាលំមកស្រុកអាមេរិកនឹងអ្នកខ្លះគេនៅគ្រប់ស្ដាច់គេនាំគ្នាទៅថ្វាយអង្គមស្ដាច់ហើយជាសិទ្ធិបណ្ឌិត ហើយខ្ញុំយល់លះបង់ហើយខ្ញុំមិនអោយតម្លៃស្ដេចឬក៏នាយករដ្ឋមន្ត្រីណា ដែលមានមារយាទថោកទាបមិនចេះឃើញការឈឺឆុកឈឺចាប់របស់ប្រជាពលរដ្ឋមិនឃើញ គេធ្វើទុកបុកម្នេញជាតិសាសឯងទេខ្ញុំអោយតម្លៃទៅមិនរួចទេ យើងជាខ្មែរយើងអោយតម្លៃខុសអញ្ចឹងហើយបានទឹកដីយើងវាអស់កាន់តែខូចបាទបាទ បាទហើយឥឡូវសួរថាខ្ញុំបើអញ្ចឹងបានថាខ្ញុំដឹងខ្ញុំដឹងថាពេលដែលយួនចូលមករដ្ឋធម្មនុញ្ញនឹងវាបង្កើតរដ្ឋធម្មនុញ្ញនឹងការយើងរាសមាញ់ធម្មតាណាណាក៏ប៉ះពាល់ស្ដេចមិនបានដែរពលជាមនុស្សរបស់គេបាទចងច្បាប់មកបាទនិយាយថារដ្ឋធម្មនុញ្ញហ្នឹងបានគេថាអ្នកណាប្រមាថព្រះមហាក្សត្រអីមានទោសមានអីគេដាក់រៀបចំបាទអូចាំអាសើវាប្រមាថវាមិនដែរមានទោសឯផងហ្នឹងគិតមើល អាសែនវាប្រមាថវាថាវាចាប់ទាំងម៉ែស្ដាច់អូវស្ដាច់ផងពួកវាដឹងវាដឹងថាអាស្រ័យហើយវានឹងតកែតែមួយហ្នឹងយល់និយាយកែតែមួយគេថាស្អីអនុកូនធស្អីអនុកូនធហូជីមិញអឺបន្តមកគឺហ៊ុនសែនកូនធស្អីអនុបន្តអញ្ចឹងបាទ ហើយសុកគេយើងសួរដូចខ្ញុំថាអញ្ចឹង បើបងប្អូនសុកងាយបាន ស្ដាប់សេចក្ដីខ្ញុំលើកច្រើនដល់មកហើយខ្ញុំដូចខ្ញុំនិយាយអញ្ចឹងបើបងប្អូនគិតថាបងប្អូនយំទៅពឹងទៅស្ដាច់អរយុទ្ធធររាល់ម្ដងរាល់តែពេលពេលគេប្លន់ដីធ្លីពេលគេធ្វើទុកបុកម្នេញហើយបងប្អូនឃើញបានចម្លើយអីខ្លះហាខ្ញុំសួរមើលបាទវាបានចម្លើយខ្លះហើយយើងសួរថាបើយើងយើងជាខ្មែរទាំងអស់គ្នាដឹងថាអាសែនហ្នឹងវាក្បត់ជាតិ ហើយចុះបើវាអាស្រ័យលើក្បត់ជាតិវាដែលមានស្ដេចស្នេហាជាតិរស់នៅជាមួយអាមនុស្សក្បត់ជាតិយើងគិតមើលវាទៅមិនរួចវាទៅមិនរួចតែសម្បីថាបាទហ្នឹងហើយបងវាវាសច្ចធម៌យើងមើលឃើញអញ្ចឹងបាទច្បាស់ណាបាទសម្បីសម្បីតាអាសង្ឃរាជអាស្អីអាស្អីទេពវងអាទេពមិនវងហ្នឹងបាទស្អាពួកអាពួកបំរើយកកងហ្នឹងពួកអស់ហ្នឹងហ្នឹង សង្គម7មករានេះវាជ្រាបមិនសំបីថាវប្បធម៌ខ្មែរនិងសង្គមខ្មែរទេវាវាជ្រាបទៅក្នុងសាសនារបស់យើងទៀតដែលបងអូនធ្លាប់តែនិយាយនោះវាមានអាអាបំពូលសាសនាយើងទៀតនោះឃើញទេបាទសិនឥឡូវនឹងប្រសងប្រសងណាចេញមកជួយ សង្កាត់បណ្ដាញសង្គមចង់រកគេចាប់គេដាក់គុកវាធ្វើខុសមិនខុសពីខ្មែរក្រមតែមិនដូចតែគ្នានោះខ្មែរក្រមក៏ដូចគ្នាដែរបាទទៅធ្វើទុកបុកម្លេងខ្មែរទាំងអស់គ្នាតែប៉ុណ្្នឹង និយាយបងនិយាយមួយចំណុចទៀតពាក់ព័ន្ធទៅនឹងការបិទសិទ្ធិព័ត៌មានប្រជាពលរដ្ឋដូចថាបងថាកុំឲ្យខ្មែរចេះដឹងកុំឲ្យខ្មែរដឹងរឿងនយោបាយដូចជាឥឡូវហ្នឹងប្រព័ន្ធផ្សព្វផ្សាយហ្នឹងឥឡូវហ្នឹងវាបិទអត់ឲ្យគណៈបកប្រជាជននៅក្នុងវាអត់ឲ្យប្រជាជននៅក្នុងស្រុកមើលឃើញឯងដូចម្នាក់សការខ្មែរអញ្ចឹងណា ទូទួលសម្នាក់ការខ្មែរបងណាហ្នឹងវាតាំងពីអើយតាំងអា2013អា2013នេះវាមើលរកថាតវ៉ាជាមួយ Facebook ជាមួយសង្គម YouTube អីតែគេសង្គមគេឯករាជ្យគេមិនទៅស្ដាប់អាចំគួតអាហ៊ុនសែនអាក្បត់ជាអាលប់ជ្រូកហ្នឹងណាយល់ទេបាទវាបិទវាចង់បិទតាំងពីហ្នឹងខ្ញុំនិយាយថាបានថ្ងៃណាពួកពីល ពួកពៀពួកទុច្ចរិតពួកដែលមិនមានលក្ខណៈជាមនុស្សត្រឹមត្រូវវាស្អប់បំផុតនៅបំភ្លឺនៅបំលឹកនៅបំលឺនៅនៅសេរីភាពយើងបំលឺសេរីភាពបំលឺនៃការចេះដឹងណាឥឡូវការចេះដឹងរបស់វាវាខំបិទយ៉ាងម៉េចវាទៅមិនរួចទេព្រោះឥឡូវហ្នឹងសង្គម Facebook ហ្នឹងហ្នឹងណាឥឡូវហ្នឹងវាបរាជ័យត្រង់អានឹងឯងយើងខ្មែរយើងចំណត់នេះយើងមានអាវុធនឹងឯង ដែលខ្ញុំបាននិយាយប្រាប់ប្រជាពលរដ្ឋខ្មែរនឹងបងអូនបានសេរតនាហ្នឹងក៏និយាយទៅវឡងក៏និយាយទៅអានឹងហើយជាអាវុធដែលយើងបង្ហាញប្រជាប្រដ្ឋខ្មែរចង្អុលសត្រូវឲ្យប្រជាប្រដ្ឋខ្មែរឃើញដើម្បីយកស្រុកខ្មែរនឹងឲ្យរួចពីការជិះជាន់របស់ខ្លួននឹងបំណងលេបទឹកដីតាំងអាប្រជាធិបតេយ្យតាំងអាសេរីភាពទាំងអស់ហ្នឹង តែអញ្ចឹងហើយបើតាមបើតាមបើតាមចិត្តវាហ្នឹងណាវាបិទហើយវាមិនមែនចង់បិទព័ត៌មានទេយើងគណហាប្រឆាំងវាបន្តិចហ្នឹងវាសម្លាប់នៅចំណន់អាពតអញ្ចឹងគេឲ្យចំនួននេះយើងគិតមើលចំនួននេះមានអន្តរជាតិមានព័ត៌មានប៉ុណ្ណឹងហើយវានៅតែលួចសម្លាប់យើងនៅលើគុកទៅកណ្ដាលថ្ងៃបើយុទ្ធជួអាជួបសម្លាប់យកអាសពអីសម្បសម្ព័ន្ធមិនគេហៅស្អីគេអាគិតកោខ្លាំងខ្លាំងហ្នឹងគេហៅស្អីសម្បនិមិត្តបាទ បាទសម្ពើសកិតកសម្ពតនិមិត្តអីហ្នឹងខ្ញុំវាមិនកិតកសបនិមិត្តបាទខ្លាំងខ្លាយបាទសបនិមិត្តកិតកសបនិមិត្តអីហ្នឹងយើងឃើញទាំងអស់គ្នាហើយហើយយើងសួរថាចេលក្ខណៈអាពួកអាចោស្រុកអស់នេះมันសមជាមកជួយខ្មែរហើយខ្ញុំមើលថាយើងមានប្របាយខ្ញុំនិយាយបងប្អូនខ្ញុំប្រាប់បងប្អូនខ្មែរណា បងប្អូនខ្មែរចង់ដឹងថាណានាជាសម្រាប់បងប្អូនខ្មែរចំណងអាពតប្រឡាយផ្សេងភាសាខ្មែរណា គឺអារបបសប្ងៃនេះឯងខ្ញុំហ៊ាននិយាយអញ្ចឹងពួកខ្ញុំមានផុសតាងច្រើនណាស់ថ្ងៃណាមួយខ្ញុំនិយាយពីការវាសម្លាប់ខ្មែររំដោះ71នេះផុសបងប្អូនជីដូនមួយខ្ញុំនៅជាសាក់សីរួមណាវាតាមសម្រាប់ខ្មែរណាពេលណាខ្មែររំដោះចូលទឹកជួយធ្វើការជាមួយវារត់ចូលព្រៃជាមួយវាវាមើលបាត់ទៅហើយបើខ្មែរណាមានគណិតជាតិនិយមនឹងវាធ្វើស៊ីបាត់ទៅហើយកុំអោយឆ្លាក់ឆ្អឹងកវាអត់ឆ្អឹងសាក់កវាទៅថ្ងៃក្រោយ វាតាមសម្រាប់ខ្មែរច្រើនចំនួនណាស់តាំងពីចំនួនប្រាំងតាំងពីចំនួនសហរដ្ឋអាមេរិកហើយយើងសពថ្ងៃនេះយើងសល់ណាយើងសល់ណាដែលយើងថាងើបងើបនឹងអញ្ចឹងបានថាខ្ញុំគិតខ្ញុំគិតថាបងបងប្អូនខ្មែរជាតិនិយមនៅសល់ច្រើនហើយនេះបានខ្ញុំថាសល់ច្រើនមើលតែសំមើលតែហែសពលោកខេមលីទៅគិតមើលរាប់លានណាដោយសារគេឈឺចាប់លើកយើងណាសពថ្ងៃនេះបងប្អូនរងចាំតែមានឱកាសល្អមានអ្នកនយោបាយណាមានភាព បលះបងពិតប្រកបយកយកសេរីភាពពិតប្រកបអត់មានអញ្ញេអញ្ញៃទៅអាឥឡូវយើងមិនដឹងប្រើពាក្យថាផ្សះផ្សាជាតិជាមួយនរណាផងយើងឃើញពួកនោះមានកំណងណាផ្សះផ្សាបរូបរួមជាតិឯជាមួយយើងឧទាហរណ៍ដូចកៅកៅកៅកៅ3អញ្ចឹងបាទអាសែននឹងវាជាអាគណៈបក CTP នេះជាគណៈបករបស់ខ្មែរវាចាញ់អំណាចគេចែកអំណាចអញ្ចឹងវារួមរួមគ្នាកសាងជាតិហើយ តែយើងនៅតែមិនយល់ថាខ្មែរដូចគ្នាហាខ្មែរដូចគ្នាគេស្លាប់យើងចឹងយើងសួរមើលបាទយើងយើងរមមស្គាល់សត្រូវរមមស្គាល់សត្រូវព្រោះបំណងគេគេគិតផ្សេងបំណងគេគេផ្សិតផ្សេងបំណងយើងយើងគិតផ្សេងហើយបំណងទាំងពីរនេះវាខុសគ្នាលើគោកអត់បំណងមួយគឺតាមសម្លាប់យើងប្លន់យកទឹកដៃយើងហើយយើងចង់រក្សាទឹកដៃយើងតែយើងធ្វើដូចវាហ្នឹង យើងតាមសម្លាប់វាដើម្បីរក្សាទឹកដីយើងតែប៉ុណ្្នឹងឯងតែធ្វើខុសពីហ្នឹងចាញ់ចាញ់មកវារហូតឃើញទេប្រហែល40ឆ្នាំមកខុសពីហ្នឹងចាញ់មកវារហូតដោយសារស្អីដោយសារតែយើងគិតថាគេហ្នឹងជាខ្មែរដែរតែគេមិនមែនជាខ្មែរណាគេជាជនជាតិយួនដែលចូលមកស្រុកខ្មែរកណ្ដាលហ្នឹងគឺមិនខុសពីជនជាតិខ្មែរក្រមនេះជាការរៀបចំអាហ្នឹងបានខ្ញុំនិយាយឲ្យនិយាយទៀតជាការរៀបចំហើយអ្នកខ្លះខ្ញុំឃើញអ្នកនយោបាយជំនាន់ថ្មីខ្លះគេថាអញ្ចឹងគេសួរថាអមាទាហោថាបើ អាណាចក្រជនយួនអាណាចក្រជនយួនតើប្រវេសយួនពេញស្រុកខ្មែរបើយើងធ្វើយើងអ្នកកាន់អំណាចយើងធ្វើទុកបុកម្នេញទេវាចូលក្នុងអាសិទ្ធិមនុស្សយើងពំពេញសិទ្ធិមនុស្សស្អីហ្នឹងអាស្អីហ្នឹងប៉ុន្តែយើងសួរចេះយើងសួរចេះវិញយើងសួរថាតើយួនដែលចូលរាប់ពាន់រាប់លានស្រុកខ្មែរហ្នឹងវាចូលដោយសារបញ្ហាស្អីអានេះជាការរៀបចំរបស់គេបើជាការរៀបចំរបស់គេបញ្ជូនជនជាតិគេមកអត់ធ្លាំទឹកដីយើង តើយើងមិនដោះស្រាយបញ្ហានេះយើងមកគិតអារម្មណ៍សិទ្ធិមនុស្សសិទ្ធិអីហ្នឹងតើយើងបាត់បង់ទឹកដីណាទទួលខុសត្រូវបាទឡៃថាហ្នឹងហើយបងឡៃថាគិតរើសអើងឡៃថារើសអើងពូជសាសជាតិសាសអឺហើយបាទហើយយើងយើងយកឧទាហរណ៍គេយើងយកឧទាហរណ៍គេថាឯងដឹងមិនអាយួនវាធ្វើដូចខ្មែរក្រមអញ្ចឹងឥឡូវខ្ញុំបាត់ខ្មែរក្រមហើយឯងចង់ឲ្យខ្ញុំបាត់ខ្មែរក្រមហ៎បាទខ្ញុំមកខ្ញុំជាអ្នកដឹកនាំខ្ញុំប្រាប់ហើយប្រទេសណាមួយហ៎ ប្រជានៅតែប្តីលោកសេរីណាមួយអន្តរជាតិណាមួយមិនអោយខ្ញុំធ្វើទុកបុកម្នេញដែលយួនមកដែលចូលមកបោះហូរពេញស្រុកខ្មែរក្នុងការរៀបចំប្លន់ទឹកដីខ្មែរហើយបើខ្ញុំយកគេចេញថាខ្ញុំបំពេញសិទ្ធិមនុស្សហើយអត់ទីហោថ្ងៃមុខថ្ងៃក្រោយបើខ្ញុំបាត់បង់ទឹកដីខ្ញុំណែទទួលខុសត្រូវហ៎បាទយើងយើងស្រួលគេចេះវិញហើយបើណាឯងមិនចង់បើណាឯងស្គាល់យួនច្បាស់ជាងខ្ញុំណាឯងទៅមើលខ្មែរក្រោមទៅដល់ហើយយើងនិយាយតែប៉ុណ្្នឹងទៅវាចប់ចប់បងបាទហើយ យើងមើលតាពលរដ្ឋភូមិមើលគេគេតស៊ូបងមើលអឺបាទអឺដែលគេអឺរឿងភូមិបងណាយើងឃើញប្រជាពលរដ្ឋគេតស៊ូរឿងលទ្ធិប្រជាធិបតេយ្យដែលគេរាប់ឆ្នាំមកហើយដែលគេបាត់បង់ហើយគេទៅមិនមានឥឡូវមកអានេះប្លន់ថែមទៀតគេអត់សុខចិត្តទេបងខ្ញុំប្រាប់ខ្ញុំប្រាប់សមុទ្រងាំមុនអញ្ចឹង ខ្ញុំថាកម្លាំងកម្លាំងពួកប្រឆាំងអា EU ឡើងឯហ្នឹងវាកាន់តែខ្លាំងហើយហេតុអីបានខ្ញុំថាអញ្ចឹងព្រោះអាប្រជាធិបតេយ្យហ្នឹងមិនមែនថាជនជាតិភាគតិចត្រូវការទេណាអាជនជាតិភាគច្រើនហ្នឹងក៏វាត្រូវការដែរយល់បាទអញ្ចឹងហើយបើធ្វើឲ្យកម្លាំងពួកប្រឆាំងវាកាន់តែខ្លាំងវាកាន់តែរួបរวมគ្នា បាទព្រោះប្រជាធិបតេយ្យអាសិទ្ធិសេរីនៃការរស់នៅត្រឹមត្រូវ អានឹងជាគ្រឹះចម្បងនៃប្រជាពលរដ្ឋខ្មែរឬលាវឬប្រជាពលរដ្ឋពេញពិភពលោកឲ្យតែសិតតែមានតែឈ្មោះថាជាមនុស្សលោក យើងកើតមកយើងត្រូវការរស់នៅសមរម្យយើងត្រូវការប្រជាធិបតេយ្យសេរីភាពពិតប្រាកដមិនមែនគេធ្វើទុកបុកម្នេញលើអារបស់របស់ហ៊ុនសែនទេអញ្ចឹងដល់អញ្ចឹងហើយយើងអាភូមិនឹងអាពួកអាមីអនឡាញវាមិនមែនបំផ្លាញប្រជាធិបតេយ្យ ត្រឹមតែពួកជនជាតិភៀតតិចណាអាជនជាតិភៀតច្រើនក៏វាបំផ្លាញដែរបាទបងពីគិតមើលមិនចឹងអាណាគេទទួលបានហើយខ្មែរយើងខ្ញុំបាននិយាយហើយនិយាយទៀតហេតុអីបានយើងខ្មែរទទួលបានដល់ពេលអាសែនវាប្លន់កំណាច់គេអាកកគេស្រស់ស្រស់ហេតុអីទទួលបានពួកជនជាតិខ្មែរនឹងជាជនជាតិដែលគេរៀបចំមកខ្ញុំនិយាយហើយនិយាយទៀតដែលអាយុរៀបចំមកឲ្យវាទៅជាខ្មែរ អញ្ចឹងបានអាពួកនោះវាចូលមករោរឿងយើងវាមិនចង់ឲ្យយើងវាចង់រក្សាពួកអាសែនហ្នឹងណាវាបង្កើតជា movie អាកូនក្រមប្រច័នអាចោអាប្រៃណាដល់អត់មើលឃើញទៅអីទាំងអស់ព្រោះហេតុអីគេចំណេញពីហ្នឹងគេបានផលគេបានស្អីស្អីដែលគេចូលមកហ្នឹងណា ប្រជាប្រដ្ឋយួនគេកាន់តែកាងថ្កានទៅឯងខ្មែរហ្នឹងនៅតែធ្វើគេជាយួនទៅហើយឥឡូវនឹងមានចិនមកទៀតតែប៉ុណ្្នឹងហើយបាទរងគ្រោះថែមមួយជាន់ទៀតមួយជាន់ហើយមួយជាន់ទៀតបាទប៉ុន្តែខ្ញុំខ្ញុំមានខ្ញុំមានខ្ញុំមើលឃើញបញ្ហាយុចិនមកវាក្នុងលក្ខណៈផ្សេងណាខ្ញុំមើលឃើញណាពីដើមខ្ញុំមើលខ្ញុំឃើញខ្ញុំបើសិនជា ខ្ញុំត្រឡប់មកក្រោយបន្តិចខ្ញុំយកបញ្ហានឹងជូនឲ្យប្រជាប្រដ្ឋខ្មែរជើកាយកសម្ដីខ្ញុំទៅគិតណាជំនាន់អពតវាមាន2វាមាន2ខ្មែរក្រហមខាងយួនខ្មែរក្រហមខាងចិនអឺ បងប្អូនយកសម្ដីខ្ញុំពិចារណាណាហើយយើងសួរថាបើផ្សិនជាពួកនោះចេញជាកុំមុនីសដូចគ្នាណាអាពួកយួនអាពួកចិនពួកអារុស្ស៊ីពួកអាកុំនេះឥណ្ឌូចិនហ្នឹងវាមានបំណងតែមួយទេបើគឺហ្នឹងវាមានបំណងតែមួយទេគឺវាវាវាយប្រហារលោកសេរីសហរដ្ឋអាមេរិកពួកសាធារណរដ្ឋខាងកូចពួកចូលខាងលោកសេរីនេះអាហ្នឹងបំណងវាណាបំណងវាដល់វាយកឈ្នះបានហើយយើងសួរថាហេតុអីក៏មានគុំនេះវាយកុំនេះ 79បងប្អូនយកសម្ដីហ្នឹងវិភាគទៅហ្នឹងហើយបើសិនជាខ្មែរទៅជាកុំមុនីហើយចាំបាច់អីពួកអាយុនឹងបវៃសពខ្មែរគឺដើម្បីសពថ្ងៃនេះឯងខ្ញុំសូមប្រាប់ឲ្យដឹងដើម្បីវាប្លន់ទឹកដីយើងទាំងអស់សពថ្ងៃនេះឯងណាវាត្រូវតែចាំបាច់រំលំអាពោយពតអាពោតនឹងវាដឹងថាអាយុនឹងវាចង់បានទឹកដីខ្មែរវាអបអាចិនតែអាចិនវាធ្វើអីអត់រួចអីទេមកដល់នោះ ព្រោះវាបានវាវាគ្រាន់តែវ័យសងសឹកតាតាមមើលអាចិនងាប់អារាប់ម៉ឺនរាប់សែនហ្នឹងតែវាវ័យទៅហាណូយ79ហ្នឹងវាវាពមៀនអាយុហ្នឹងប៉ុន្តែអាយុហ្នឹងវាមុនវ័យវាវាធ្វើកិច្ចព្រមព្រៀងជាមួយអាសូវៀតពួកខ្ញុំនៅសហរដ្ឋអាមេរិកនេះកសែតសហរដ្ឋអាមេរិកនេះគេសរសេរថាអផមិនដងហ្នឹងវាធ្វើកិច្ចព្រមព្រៀងវាដឹងថាពេលណាវាវ័យមកស្រុកខ្មែរអាចិនហ្នឹងមានប្រតិកម្មជួយអពរដែរ ចឹងវាយកវាយកអាយករុស្ស៊ីហ្នឹងអាសូវៀតហ្នឹងទុកជាមួយចិនហើយអាសូវៀតហ្នឹងវាមានបញ្ហាជាមួយចិនទៀតឲ្យសារស្អីដោយសារ1972ហ្នឹងណាប្រេសិដង់សហរដ្ឋអាមេរិក Richard Nixon វាហោះទៅអាពេលកាំងនោះវាបើកសេដ្ឋកិច្ចវារុស្ស៊ីជាមួយចិនដល់ចឹងពួកអាសូវៀតវាអត់ទុកចិត្តចិនទេចឹងហើយបានវាហក់មកជួយអាអាយូនហ្នឹងណាមកវាយខ្មែរ ពេលនឹកឃើញថាអូអាចិនកុម្មុយនីសដូចវាដែរហ្នឹងរត់ទៅសោកសេរីហើយអញ្ចឹងអញត្រូវការយួនអាហ្នឹងធម្មតាណាហ្នឹងវារងសម្ព័ន្ធមិត្តហ្នឹងណាដល់អញ្ចឹងហើយណាដល់អញ្ចឹងហើយអាអាអាយួនហ្នឹងវាមើលឃើញអញ្ចឹងវាទៅយកអារុសអាសូវៀតហ្នឹងមកទុកជាមួយពួកចិនហ្នឹងឥឡូវហ្នឹងវាមានបញ្ហាចុះមកវៀតទីដល់ដល់ខ្មែរលាវវាមានបញ្ហាដល់សន្តិសុខចិនរត់មករកអាមេរិកវិញហ៎គេខ្ញុំនិយាយអីនិយាយទៀត បាទអាហ្នឹងល្បិចវាអាចោរហ្នឹងវាឆ្លៀតតែចឹងឯងខ្ញុំនិយាយយកបានគឺអាចោរហ្នឹងវាឆ្លៀតតែចឹងឯងឥឡូវនេះយើងមានផុសតាងតាំងពីសម្ព័ន្ធ Facebook អីហ្នឹងឃើញនេះមានប្អូនវានឹងបានអាចារកម្មអានឹងមេដៃមេជើងអាចោយួននឹងវាមកឲ្យវាសរសើរណាអ្នកឯងបានបំរើចារកម្មយួនអាកកខ្មែរអូលើកជើងលើកអីបាទគឺគឺយកអា យកយកវាយកអាឈាមខ្មែរមកស្លាប់នឹងវាបំពាក់ជាជាបំពាក់មេដាយឲ្យអាពួកដែលបំរើ វាស្លាប់ខ្មែរនោះហើយយើងយើងគិតមើលបាទបងយើងគិតមើលយើងឈឺចាប់យ៉ាងណាបាទខ្ញុំវាវាមហូហេតុពេកណាហើយឥឡូវខ្ញុំខ្ញុំបានវិភាគជាមួយបងប្អូនខ្មែរនៅព្រំដែននៅនៅស្រុកថៃខាងសកម្មជនសង្គមជាតិខ្ញុំប៉ាបែបដែរបងប្អូនត្រឹមលក្ខណៈចេះលក្ខណៈថាពេលដែលវាចាប់ផ្ដើម ហឺនជាមួយខ្មែរគឺកៅ3វាបំផ្លាញហ៊ុនសំពេចហ្នឹងណាពេលជំនន់ហ្នឹងអត់សូវមានស្ទូបយួនបានទេពេលណាហ៊ុនសំពេចហ្នឹងជាឆ្អឹងឆ្លាក់កវាមកសាទៅហើយដល់មានខាងសឿនសានគេអ្នកជាតិនិយមខាងពោយពោតវាតាមទិញវាតាមដូរដេញខ្លះទៅដល់ពេលវាសំបំផ្លាញអាហ៊ុនសែនចេះសេះជីសេះលេងដែរហើយគេណាអាស្ដូបហ្នឹងចាប់មានហើយក្រោយមកអា2013ហ្នឹងវាបំផ្លាញគណៈបកសង្គ្រោះជាតិទៀតហើយវាកាន់តែហ៊ានមែនតើណាណា វានៅតែអាស្ទូបហ្នឹងកាន់តែពេញស្រុកខ្មែរហ្នឹងអាស្ទូបហ្នឹងដើម្បីស្អីឲ្យខ្មែរជំនាន់ក្រោយបើភ្នែកមកថាទឹកដីនេះណាគឺថាជាទឹកដីរបស់យួនវាស្ទូបរបស់យួនយួនជួយខ្មែរហើយយើងសួរថាបើឯងមកជួយខ្មែរកាលមកគាត់ឯងត្រឡប់ទៅស្រុកវិញណាអញសួរមកជួយយេដល់បានណាគេបង្កើតស្ទូបនឹងដើម្បីបំផន់ខ្មែរចំនួនក្រោយណា បើកភ្នែកឡើងកើតឡើងខេត្តណាក៏មានស្ទូបយួនដែរខេត្តនៅតំបន់ណាក៏មានអាអា flow ខ្មោចយួនដែរហើយដល់អន្តរជាតិគេចោះទៅពិនិត្យថ្ងៃក្រោយយើងទៀមទាទឹកដីអាហ្នឹងគេអាចមានផុសតាងថាអូអាហ្នឹងជាទឹកដីយួនគេតែនំដើមតាពេលដែលយើងស្លាប់អស់ទៅនោះណាគេចង់ណាបាទវាគ្រោះថ្នាក់ណាស់ខ្មែរចំណោមនេះវាវាវាប្រឈមនឹងការបាត់បង់ទឹកដីអញ្ចឹងដូចបងប្អូនបងប្អូនមានប្រសាសន៍អញ្ចឹង ហើយមកលើក្រោយនាំនេះយងកាមេរ៉ាហ្នឹងហើយយើងយើងស្គាល់យើងថាយងកាមេរ៉ាប៉ុន្តែបើយើងជាខ្មែរយើងធ្លាប់ថាហ្នឹងមានមីយួនកាមេរ៉ាយល់ទេអញ្ចឹងបាទហើយយើងសពថ្ងៃហ្នឹងវាគេគេមកចូលសពខ្មែរគេដូរឈ្មោះជាខ្មែរហើយហើយខ្មែរម្ចាស់ស្រុកម្ចាស់ទឹកម្ចាស់ដីហ្នឹងដូរឈ្មោះទៅជាអឺរ៉ុបទៀតណាអាខ្លះឈ្មោះស្អីណាអេលីសាបេតតាឡាហុងរីថាទៅពីពី យើងទទួលវប្បធម៌បាទខ្មែរយើងទទួលវប្បធម៌គេសម្បំណាជំនាន់ខ្ញុំជំនាន់ខ្ញុំនៅ70អីនៅពុកស្រុកស្រែចំការអត់មាននៅផ្ទះបិទរូបអាសរចិនអីណាវប្បធម៌ផែនដូនតាចិនណាឥឡូវវាទៅជាយើងទទួលវប្បធម៌គេដោយមិនដឹងខ្លួនហើយរំលាយសាសជាតិខ្លួនឯងដល់តែមិនដឹងខ្លួនអត់អត់យល់បញ្ហាទាំងអស់ព្រោះហេតុអីចឹងគេតាមប្រម៉ាញ់ខ្មែរយើង អ្នកជួលបញ្ហាហ្នឹងវាច្រើនចំណន់ដោយពេលយើងសល់ចំណន់ក្រោយណា តែដឹងថាពីវាវាធ្វើឲ្យយើងលែងគិតពីស្រុកជាតិយើងណាណាពេលឥឡូវយើងចោះទៅមើលស្រុកខ្មែរមើលទាំងអាក៏មានរូបអាដែងអាសែនរបៀបចិនរបៀបយួនមានសសរនឹងដាក់អសរចិន Oh my god វាដូចថាយើងព្រមលីជាតិសាសខ្លួនឯងវាខ្លួនឯងបាទស្របជាមួយនឹងបរទេសគេមានបំណងផងហើយឯងរំលែកទៅទៀតហើយយើងសួរថាយើងយើងជួយជួយជួយកម្ពុជាកំសត់របស់យើងតាមរបៀបណា ពីចឹងប្រយ័ត្នណាសំងាយនោះឯងបាទយើងជាម្ចាស់ប្រទេសយើងខ្លួនឯងយើងអត់ជួយខ្លួនឯងតែឲ្យអ្នកណាគេជួយឥឡូវហ្នឹង បាទឥឡូវខ្ញុំខ្ញុំខ្ញុំមើលឃើញបញ្ហាខ្ញុំអាចចង់ជារំដោះស្រុកខ្មែរព្រាមប៉ុន្តែបើសិនជាបងប្អូនយល់ឃើញដូចខ្ញុំអានឹងយើងធ្វើការវិការរបស់គ្នាកុំឲ្យថាខ្ញុំបញ្យុបងប្អូនដល់ពេលណាបងប្អូនងើបតាមផ្លូវណាបានប្រាប់ខ្ញុំមកអានឹងខ្ញុំចុះខ្ញុំមិនចូលចិត្តមិននិយាយថាអូកុំព្រុសព្រុសឲ្យគេឯងងើបហើយខ្លួនឯងនៅស្រុកអាមេរិកចិត្តនិយាយស្រួលខ្ញុំអត់មានមានគណិតចឹងទេបងប្អូនស្ដាប់ស្ដីខ្ញុំយប់នេះថ្ងៃនេះពេលវេលានេះខ្ញុំនិយាយឲ្យច្បាស់បាទបាទ បើខ្ញុំចង់យកស្រុកខ្ញុំខ្ញុំយកជីវិតខ្ញុំទៅដាស់បើមិនអញ្ចឹងទេបងប្អូនមានជំនឿលើខ្ញុំដែរខ្ញុំនិយាយចំអញ្ចឹងណាបាទបាទគ្រាន់តែថាខ្ញុំមិនចង់ចាញ់បោកទេចាញ់បោកគេស្អាតអីព្រោះខ្ញុំអត់ស្គាល់សត្រូវខ្ញុំគេស្គាល់ខ្ញុំនោះណាខ្ញុំមិនតាន់បានជួយស្រុកខ្ញុំផងចុះពី airport ទៅគេយកឯងទៅធ្វើស៊ីបាត់ខ្ញុំនិយាយហ្នឹងហើយត្រង់ចំណុចហ្នឹងឯងដែលយើងនេះទៅបងយើងយើងចុះទៅដល់គេចាប់យើងទៅបាត់ហើយយើងបានអីវាជួយហើយ ដល់ពេលបាទចូលដូចខ្ញុំថាអញ្ចឹងហើយរបៀបអាខណ្ឌសវណ្ណនៃអតីតយកកង់ចេះហើយវាមកនិយាយឈួតឈួតដូចខ្ញុំនិយាយអញ្ចឹងវាសិតថាដេញយួនទៅអត់មានត្រីស៊ីណាណាខណ្ឌខ្ញុំខណ្ឌសវណ្ណនេះគឺខ្ញុំនិយាយជាមួយសវុតលើកមុនអញ្ចឹង ថាជំនាន់ខ្ញុំខ្មែរណាដែលគេទៅហាត់ចិញ្ចឹមត្រីនោះត្រីសម្បូរពេញទឹកទន្លេសាបអាគាត់ឯងចូលមកបង្ហូរតាមអាសែនបង្ហូរមកឆក់ទាំងត្រីយកមកស៊ីហើយយកបញ្ជូនទៅស្រុកឯងទៀតតើទន្លេសាបណាបន្ទប់តរបានតែខ្ញុំនិយាយជាមួយសវុតនោះខ្ញុំប្រាប់ចឹងឯងបើចង់ដឹងថាខ្មែរចេះចិញ្ចឹមត្រីអត់អាគាត់ឯងខាន់សវណ្ណឯងនាំជនជាតិឡើងពីទឹកទៅស្រុកយូនវិញអស់ទៅប្រហែលឆ្នាំទៀតហ្នឹងទន្លេសាបត្រីវាឡើងវិញហើយបាទបាទ ហ្នឹងហើយមកគ្រប់មកខ្លួនឯងខ្លួនឯងមកឆក់ផងមកស្អីផងអាណាទៅទុកតន់បានហើយមិនថាប៉ុណ្្នឹងទេអាញាធរនោះដៃជើងខ្លួនឯងទៀតអាខ្មែរតរោស៊ីអត់បានតរោត្រីត្រូវបងលុយបងកាក់តែអាយួនមកមកមកសេរីចាប់ឯងឆក់ឯងទំនេរទាំងកូនហើយយកទៅចិញ្ចឹមគ្រួសារវានៅស្រុកយួនទៀតតើតលេសាបណាទុកបានអញ្ចឹងបានអាខាន់សវណ្ណថាបើដេញយួនទៅវាមានខ្មែរមានមានអីហុកត្រីហូប ខ្ញុំថាខណ្ឌសវណ្ណឯងនាំពលរដ្ឋយួននឹងទៅស្រុកខ្មែរវិញទៅតែប្រហែលឆ្នាំទៀតទលេសាបវាមានត្រីមកវិញហើយចង់ដឹងវាចឹងតែយើងសប្ងាយនេះវាបងប្អូនខ្មែរតាមទលេយើងឃើញគេបរោះតញយ តាគ្នាតរោត្រីអីធួទុកបុកមនិញគ្នាដល់អញ្ចឹងទៅសប្ងាយនឹងខ្មែរយើងវាចូលលក្ខណៈយ៉ាប់មែនតើណាខ្ញុំយ៉ាប់មែនតើមិនខុសពីខ្មែរក្រមខ្ញុំមើលទៅអត់ខុសឥឡូវហ្នឹងណា ព្រោះការការបំបិតសិទ្ធិការបំបិតសេរីភាពនេះគឺជាលក្ខណៈនៃការជិះជាន់ហើយលក្ខណៈនៃការជិះជាន់ហើយខ្ញុំប្រាប់ហើយថា79ហ្នឹងយួនចូលមកមិនមែនមិនដោះខ្មែរទេគឺថាការវាយប្រហារ79ហ្នឹងយួនវាយប្រហារហ្នឹងគឺមានបំណងគ្រប់គ្រងខ្មែរតើមានគ្រប់គ្រងខ្មែរបានគេយកទឹកដីយើងបានដល់ពេលវេលាវាគ្រប់គ្រងជាង ណាបើសិនជាវាមានបំណងមកជួយយើងពេលវាចាញ់អំណាចដោយកោ3វាជាងចាញ់អំណាចឲ្យវាវារួមរួមគ្នាជាមួយយើងហើយតែវាបំណងវាមិនមែនចង់ចែកអំណាចជាមួយខ្មែរណាគេមកជិះសេះលេងដៃដូចសពថ្ងៃនេះយល់ហើយបាទខ្ញុំអានខមមិនបងប្អូនតិចហើយបងអាចមានជាសំណួរអាចសួរបងស៊ីថាថនបងប្អូនអាចដាក់ជាសំណួរមកហើយខ្ញុំមើលមូនិចហៈគាត់ថាដើម្បីឲ្យខ្មែររស់បានសេចក្តីសុខសុវត្ថិភាពជោគជ័យ បាទតទៅទៀតគឺត្រូវបំបត្តិពូជពងស្ដាច់ចេញពីទឹកដី ខ្មែរដើម្បីឲ្យខ្មែរបានរស់ហើយខ្មែរឈប់ច្បាំងគ្នាលាក់បាទអាហ្នឹងគាត់ខមមិនមកណាបងបាទបងសិដ្ឋាថាជាតិស្ដាច់នេះវាគ្រាន់តែជាជាចំណុចនៅបញ្ហាមួយទេប៉ុន្តែបញ្ហាធំឥឡូវអមមាថាយើងមិនបាច់ស្ដាច់ ក៏វាទៅអត់រួចដែរព្រោះហេតុដែលខ្ញុំថាអញ្ចឹងព្រោះសង្គមនេះមនោគមយួនសង្គមយួនវាចាក់ជ្រាបពេញស្រុកខ្មែរហើយណាបាទបាទដូចខ្ញុំថាអញ្ចឹងអាសែននេះវាប្រើស្លាច់សពថ្ងៃហ្នឹងទៅទាស្លាច់នឹងគង់តែលាឯងទេទាំងអាសែនហ្នឹងក៏វាលាដែរតែដោយសារវាយកទឹកដីយើងបានជាស្ថាប័រអាស្លាច់ហ្នឹងក៏ក្បាត់ទៅដែរណាអាសែនហ្នឹងក៏វាចូលលក្ខណៈ ដែលគេប្រើវាប្លន់ទឹកដីខ្មែរបានហើយវាក៏គេមិនទុកវាដែរព្រោះគេគិតថាអានេះខ្មែរឃ្លាឯងឯងក្បត់ទៅហើយឈ្មោះអញទៀតដូចចរន្តខ្មែរក្រមអញ្ចឹងណាអឺប៉ុន្តែចំពោះចំពោះហ៊ុនសែនខ្ញុំមើលឃើញផ្សេងខ្ញុំមើលឃើញផ្សេងថាអាសែនអត់បាត់ទេព្រោះហេតុមិនអត់បាច់ព្រោះក្នុងជំជំវិញវាសិលកូនយួនហ្នឹងវាយួនទៅហើយហ្នឹងបាទយួនវាត្រូវការមកដូចជាហ៊ុនម៉ាណែតដល់ហ៊ុនម៉ានីដោយប្អូនរដ្ឋាភិបាលនិយាយហ្នឹងវាយួនទៅហើយហ្នឹង រឿងអីវាថ្មិចទៅស្លាប់អាយុនឹងទៅវាសម្លាប់តែខាងខាងរាជានិយមដែរវាប្រើប្រាស់បានហើយចប់ហើយហើយពូសៀននោះវាចប់ហើយវាមានន័យទៀតដូចដូចចៃចេថាទី2អញ្ចឹងយើងសម្ងាយនេះយើងមានដឹងមានដែរឬសូចៃចេថា2នៅខ្មែរក្រមព្រោះតែវាវាបញ្ចប់បំណងនៃការប្រលេបខ្មែរក្រមបានហើយយើងបាត់ឮយើងដឹងឮតតគ្នាតាបានដឹងថាអូប្រពន្ធចៃចេថាទី2ជាកូនជាស្រីយួន ហើយមិនខុសវាដូចគ្នាសៀនុខ្ញុំនិយាយលាក់បាំងឯណាខ្ញុំឬខ្ញុំមានត្រឡប់មួយខ្ញុំបងប្អូនខ្មែរត្រូវតែគិតដូចខ្ញុំត្រូវតែយកគំនិតសម្ដីខ្ញុំទៅគិតថាមនុស្សដែលយើងកើតមកដូចគ្នាយើងឲ្យតម្លៃមិនមែនដោយសារមនុស្សជាស្ដេចដោយសារជានាយករដ្ឋមន្ត្រីហេតុអីបានខ្ញុំថាចឹងយើងបងប្អូនមើលឃើញស្រេចហើយបើយើងឲ្យតម្លៃនាយករដ្ឋមន្ត្រីដោយអាសាហ្នឹងឯងអត់បោះឆ្នោតអត់ត្រឹមត្រូវហើយមកចាប់ប្រជាពលរដ្ឋណាកាវើខ្ញុំទុកយើងឲ្យតម្លៃមនុស្សអញ្ចឹងហ៎ យើងឲ្យតម្លៃនាយករដ្ឋមន្ត្រីអញ្ចឹងណាមកយើងឲ្យតម្លៃនាយករដ្ឋមន្ត្រីអញ្ចឹងប្រទេសយើងច្បាស់ជាលាយហើយខ្ញុំគិតយើងគិតមើលមានអីសល់ទៀតណាយើងចង់បានសង្គមមួយឃើញសថាសខ្មៅថាខ្មៅខុសថាត្រូវតែដល់សង្គមមួយកាត់សុកខ្មែរឡើងតាំងងោលអស់ព្រៃឈើឡើងតាំងងោលហើយចង់កាត់រ៉ែកាត់អីហើយវាបិទភ្នែកអាទាំងអស់ ហើយយើងទទួលបានអាហ្នឹងហើយខ្ញុំនិយាយយើងទទួលបានដោយសារសង្គមយើងនេះគេគេលៀបពណ៌គេកលាយអស់ហើយគេសង្គម7មករានឹងជាសង្គមនៃការរៀបចំរបស់យួនប្លន់ខ្មែរកដាលខ្ញុំមើលឃើញអញ្ចឹងណា បាទអញ្ចឹងហើយបានជាសង្គមនេះយើងឲ្យគេងើបអត់រួចទេយើងសង្ឃឹមតែបងប្អូនខ្មែរដែលចេញមកហែសពលោកកែមលីដែលមានបេះដូងជាខ្មែរចង់រក្សាទឹកដីខ្មែរកណ្ដាលដោយខ្ញុំដោយសវុតដោយបងរតនាដោយឌីលហួយដោយសគិរៈឡុង ទាំងអស់គ្នានឹងបើយើងមិនអញ្ចឹងទេមិនមែនជាបងប្អូនត្រូវតែយល់ខ្ញុំអាយុ67ហើយខ្ញុំមិនយុមិនយល់មិនបានយូរទេ តែក្នុងពេលដែលខ្ញុំដកដង្ហើមនេះខ្ញុំមិនចង់ឃើញគេលេបខ្មែរកដាលតែ ការចង់មិនចង់ខ្ញុំមិននឹងជាបានសម្រេចអត់ទេប៉ុន្តែខ្ញុំដូចខ្ញុំថាអញ្ចឹងវាយើងឃើញទាំងអស់គ្នារបបនេះអត់ប្រឡែងឲ្យ ខ្មែររួចខ្លួនទេពីថ្ងៃនេះពីពេលនេះទៅព្រោះគេរៀបចំយូរហើយ បាទគេរៀបចំយូរហើយណា បាទបងបាទបាទខ្ញុំអានខមមិនពីទៀតបងមានគាត់ខំសរសេរមកនគរខ្មែរបាទគាត់សរសេរគឺជាផែនការនយោបាយបរទេសដែលរៀបចំបំផ្លាញប្រទេសកម្ពុជាតើប្រទេសណាខ្លះមានប៉ុនតើប្រទេសណាខ្លះមានប៉ុន្មានប្រទេស ដែលរៀបចំពួកគេត្រូវបំផ្លាញពូជសាសន៍ខ្មែរនិងភោគទ្រព្យនិងសេដ្ឋកិច្ចហេរញ្ញវត្ថុធនធានធម្មជាតិខ្មែរ តើសង្គ្រាមសេដ្ឋកិច្ចបច្ចុប្បន្ននៅកម្ពុជា មានប៉ុន្មានប្រទេសទៀតដែលយើង មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសចុងក្រោយហើយដែលជាចំនួនរួមមួយនៅ កម្ពុជាតើដំណោះស្រាយនេះស្របតាមកិច្ចសន្យាទេ តើផែនការស្ដារសេដ្ឋកិច្ចសងខ្មែរវិញតើស្របតាមកិច្ចព្រមព្រៀងប៉ារីសដែរឬទេបាទក្នុងនោះសំណួរគាត់ច្រើនប្រកបនៅក្នុងហ្នឹងណាបងនគរខ្ញុំឆ្លើយបានខ្ញុំឆ្លើយបានការការស្រោចស្រង់ប្រទេស សេដ្ឋកិច្ចទាំងអស់ហ្នឹងហេតុអីបានជាសេដ្ឋកិច្ចវាមានជាបញ្ហា សេដ្ឋកិច្ចក៏អត់សេរីភាពដែរដូចប្រជាប្រដ្ឋដូចគ្នាបាទខ្ញុំមើលឃើញណាយើងចង់បាន សេដ្ឋកិច្ចមានដំណើរការត្រឹមត្រូវស្អីដែលខ្មែរត្រូវការធំបំផុតគឺយកឯករាជ្យឯករាជ្យពីអា បកបយួនបកបនេះកាលអាយុបកបនឹងបងប្អូននៅខ្ញុំនិយាយឲ្យទៀតរវាងយួនហើយនឹងចិនបងប្អូនយកបញ្ហាខ្ញុំទៅគិតពេលវ័យ79ហ្នឹងមិនមែនចិនវ័យមកទេណាគឺយួនហាណូយយើចំបាទបាទការដណ្ដើមចំណាយ93ហ្នឹង CPP ហ្នឹងមិនមែនពួកចិនទេណាមិនមែនខ្មែរក្រហមខាងចិនទេណាបើខ្មែរក្រហមខាងចិនបងប្អូនចង់និយាយខ្មែរក្រហមខាងចិនទៅជាអពត នឹងនិយាយចឹងអញ្ចឹងបានន័យថាស្អីស្អីដែលខ្មែរបាត់បង់ទាំងសិទ្ធិសេរីទាំងដីធ្លីប្រជាពលរដ្ឋទាំងពីប្រៃឈើគឺចេញមកពីអាយុហាណូយខ្ញុំយកឲ្យចំចេះបាទយកឲ្យចំស៊ីស៊ីជំរឿចេះចឹងបានអារដ្ឋនាយករដ្ឋមន្ត្រីវាហោះហើរមកជួបអាសែថ្ងៃមុននោះឥឡូវហ្នឹងណាសង្គមខ្មែរណាត្រូវការសេដ្ឋកិច្ចមិនសេដ្ឋកិច្ចអីណាវាសំខាន់បំផុត យើងធ្វើឲ្យមានឯករាជ្យយើងយកប្រទេសយើងឲ្យបានផុតពីអាណានិគមរបស់យួនហើយខ្ញុំមើលឃើញអញ្ចឹងណាបើកាលណាផុតអាណានិគមរបស់យួនណាយើងយកអាសិទ្ធិសញ្ញានឹងប៉ារីមកអនុវត្តហេតុអីបានថាវាមានសំខាន់ចំពោះខ្មែរវាជិះជាងវាវាពោះភូមិវាអត់មានព្រោះសិទ្ធិសញ្ញាប៉ារីនេះគេតម្រូវឲ្យខ្មែរនៅអព្យាក្រឹតទី1ណាមានការបោះឆ្នោតត្រឹមត្រូវហើយយើងបាត់បង់ទៅវិញដោយសារណាដោយសារអាយុណាណយ 93នឹងដែលវាបជ្រាបអាហ៊ុនសែនអយអាកកខ្មែរតាមរដ្ឋបហាតាមបំផ្លាញគណៈបកហ៊ុនសំពេចសង្គ្រោះជាតិហ្នឹងគឺវាឆ្លៀតចំណេញគឺវាឆ្លៀតអាកកខ្មែរប្លន់ខ្មែរបានតាំងពីសេដ្ឋកិច្ចតាំងពីស្អីទាំងអស់គឺវាចេញមកពីគឺគេបញ្ហាហ្នឹងឯងណាអញ្ចឹងហើយយើងត្រូវថាយកយកយកកម្ពុជាឲ្យឯករាជ្យឯករាជ្យហើយរំដោះខ្មែរឲ្យផុតពីអាណានិគមយួនហើយពេលហ្នឹងយើងត្រូវយល់ថាខ្មែរយើងសពថ្ងៃនេះ មុននៅតែពាក់ឈ្មោះអព្យាក្រិតអព្យាក្រិតមកហើយអាចិននេះក៏វាចេញទៅឯងទេកាលណាយើងយកឯករាជ្យពីអារបប ACPP អាយុនប្រកបអាយុនមកកើតនេះបានណាអាព្យាក្រិតហ្នឹងហេតុហេតុអីបានជាអាយុនវាចំណេញព្រោះសពថ្ងៃនេះខ្មែរបំពាក់ថាអាព្យាក្រិតចឹងបានអាសែនថាអាណាលូកដៃក៏បានដែរតែបងប្អូនខ្មែរត្រូវយល់ថាគណៈបក CCP នេះជាគណៈបករបស់យួនប្រកបយួនបង្កើតចឹងអាយួនវានៅស្រុកខ្មែរមកសេរីហ្នឹងតាំងពីបាទ វាដល់សុខខ្មែរមកសេរីអញ្ចឹងហើយបានវាមិនព្រមប្រឡែងឲ្យខ្មែរមានឯករាជ្យឲ្យមានប្រជាធិបតេយ្យអីហ្នឹងណាវាពួនសំងំក្នុងអាផ្លាកប្រជាធិបតេយ្យហ្នឹងអាសតៈប្រជាធិបតេយ្យហ្នឹងវាបានពីណាមកអាសទ្ធិសញ្ញាប៉ារីហ្នឹងហើយបាទបាទអញ្ចឹងហើយយើងត្រូវដឹងថាបើបងប្អូនចង់បានសេដ្ឋកិច្ចដើរដំណើរត្រឹមត្រូវប្រទេសណា សំខាន់បំផុតចូលស្គាល់ថានរណាជាអ្នកបំផ្លាញនៅសន្ធិសញ្ញាប៉ារីនរណាជាអ្នកបំផ្លាញនៃការរស់នៅប្រជាប្រដ្ឋនិងប្រជាធិបតេយ្យអ្វីអ្វីទាំងអស់តាំងពីសេដ្ឋកិច្ចតាំងពីអាអ្នកមានកាន់តែមានទៅអាខ្មែរយើងវាសពថ្ងៃហ្នឹងគឺថាពួកអាយុណាណយហ្នឹងខ្ញុំបង្ហាញឲ្យចំតាំងពីសម្លាប់ប្រជាប្រដ្ឋខ្មែរតាំងពីអ្នកជាតិនិយមតាំងពីសម្លាប់សេដ្ឋកិច្ចគឺយួនវារៀបចំមកទាំងអស់បើខ្ញុំនិយាយចឹងបាទវាធ្វើឲ្យខ្មែរនឹងអត់ឃ្លានទៅ វាមកបាក់ដេញយើងដូចជំនាន់អាពយពតដេញប្រជាប្រដ្ឋពីទីក្រុងព្រំពេញណាឥឡូវយើងធ្វើឯងអត់ឃ្លៀនឯងរត់ទៅថៃបាត់ហើយរត់ចោលស្រុកអើយបើយើងរត់ចោលស្រុកវាយកជនជាតិវាមកដាក់ឡើងពីទឹកមកលើគោកជំនួសយើងបាត់តែយើងគិតមើល ហើយបើយើងបើបងប្អូនសួរសំណួរពីរឿងសេដ្ឋកិច្ចហ្នឹងសំខាន់បំផុតយើងយកឯករាជ្យមកឲ្យប្រទេសខ្មែរយើងនោះព្រោះសន្ធិសញ្ញាប៉ារីគេបំពាក់ឲ្យយើងរួចទៅហើយដោយសារយើងបាត់ទៅវិញដោយសារគ្មានសពលភាពដល់ត្រឹមត្រូវ ព្រោះគណៈបកយួនបកបនេះវានៅអាកកខ្មែរណាវាពួនវាពួននៅក្នុងអាក្របខណ្ឌឯករាជ្យអាជាក្រិតនេះជាក្រិតខ្លាំងខ្លាយបាទវាជាក្រិតខ្លាំងខ្លាយព្រោះគណៈបកហ្នឹងជារបស់របៀប បាទអាគណៈបកប្រជាជននឹងជាគណៈបករបស់យួនអញ្ចឹងមិនជាមិនព្រមអោយអាខ្សែនឹងវាលះបង់អំណាចមកអោយខ្មែរអ្នកកាន់កាប់គ្នាអ្នកជាតិនិយមមកយើងកាន់កាប់ត្រឹមត្រូវព្រោះវាបំងទៀតយកទឹកដីយើងមកវាអោយយើងផុតពីដៃវាធ្វើម៉េចទៅប្លន់ទឹកដីយើងបានត្រឹមត្រូវបាទបាទអញ្ចឹងបានខ្ញុំបាទខ្ញុំប្រាប់ទៅបងប្អូនខ្មែរឥឡូវខ្ញុំបានអោយឲ្យឧទាហរណ៍ថាបើបងប្អូនចង់បានបជាស្រុកខ្មែរក្នុងកណ្ដាប់តែបងប្អូនណា ខ្ញុំជឿថាក្នុង6ដល់10លានខ្មែរអ្នកជាតិនិយមអន់ណាស់ក៏មានលើសវាអាយុប្រកបដែរជនជាតិយួនដែលចូលមកណាហ្នឹងហើយតែតបងប្អូនចេញមកគ្រប់គ្នារំលំរបបនេះយកអាសទ្ធិសញ្ញាតារីនេះតម្រូវឲ្យមានការសើរើមកវិញណាយកយកមានការបោះឆ្នោតត្រឹមត្រូវហើយយើងខ្ញុំមើលឃើញចេះខ្ញុំមើលឃើញថាបើបងប្អូនអត់មានចេញជាកម្លាំងមហាជនមកធ្វើអញ្ចឹងណា ថ្ងៃក្រោយទៅណាអាយុនវាចូលកាន់តែច្រើនអាយុនវាមានអត្តសញ្ញាណបានខ្មានតែច្រើនណាវាអញ្ជើញអន្តរជាតិឲ្យទៅមើលការបោះឆ្នោតទៀតអានឹងយើងទូលេតហើយយើងវាយឺតពេលហើយទូលេតបាទបាទអានឹងវាវាខ្វល់អីវាវាដឹងថាចប់ថ្ងៃហ្នឹងវាវាវាទិញពេលវេលាចឹងហើយចឹងហើយបានវាបំផ្លាញសង្គ្រោះជាតិវារៀបចំជើងព្រួលឲ្យតាយួននឹងវាឡើងគោកទៅកាន់សញ្ញាជាតិជាខ្មែរត្រូវច្រើនជាងយើង នឹងបោះឆ្នោតយកប្រទេសយើងស្របច្បាប់ទៀតណាហើយយើងតវ៉ាអន្តរជាតិអន្តរជាតិថាឥឡូវអ្នកឯងចោទថាពួកយួនប្លន់ទឹកដីអ្នកឯងឥឡូវសួរប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតទៅតើពួកគេសុខចិត្តអឺស្អីដេញយួននឹងយ៉ាងម៉េចហើយបើយើងបោះឆ្នោតទៅអាយួនវាទៅជាខ្មែរអស់ហើយហ្នឹងហើយយើងទៅធ្វើម៉េចណាអាប្រជារដ្ឋខ្មែរដែលទៅបោះឆ្នោតហ្នឹងជាប្រជាពលរដ្ឋដែល បណ្ដោះបណ្ដាលមកតាមការរៀបចំរបស់គេរបៀបខ្មែរក្រមតែយើងរើបំរាស់វាមិនគេថាឥឡូវហ្នឹងគេប្រជាពលរដ្ឋខ្មែរគេបោះឆ្នោតយកស្រុកខ្មែរចូលជាមួយស្រុកយួនហើយអានឹងជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរតាហើយយើងដឹងហើយតាតាមបទប្រជាជនខ្មែរហ្នឹងវាយួនមកទៅជាខ្មែរលើសយើងវាសម្រេចចិត្តអញ្ចឹងហើយយើងទៅធ្វើមិនយើងជាជនជាភាគតិចហើយហ្នឹងបាទមានមានអូខេ អឺហ្នឹងបងស៊ីថាអឺយើងសូមអរគុណច្រើនដែរហើយបាទចាំឱកាសក្រោយទៀតបងស៊ីថានឹងជួបបងបន្តទៀតសូមអរគុណបងប្អូនទាំងអស់ដែរហើយបងប្អូនសូមមកស្រីរតនាសូមអរគុណបង ជួយណែនាំបងប្អូនយើងជួយបំភ្លឺបងប្អូនយើងអាចសង្គមថ្ងៃណាមួយយើងអាចជួយ រំដោះប្រទេសយើងទាំងអស់គ្នាបាទចឹងសូមជម្រាបលាបងប្អូនបាទជម្រាបលាអរគុណច្រើនបងស៊ីថាសុខសប្បាយបងបាទអរគុណជម្រាបលាបាទ អរគុណបងប្អូនលោកនាងកញ្ញាទាំងអស់ដែលបានកំពុងទស្សនាការផ្សាយបន្តបន្តរបស់ទូទួលសម្លេងអ្នកស្ការខ្មែរនេះគឺជានេតិសម្លេងអឺប្រជាសេរីបាទមតិប្រជាសេរី គឺបងប្អូនអាចខលចូលបានហើយដូចជាបុកហ្វាជេនឡាសិនសូមជម្រាបសួរអាចខលចូលមកបានអាចមានអ្វីដែលជាដំណោះស្រាយសម្រាប់ជាតិយើងជាបាទដូចបងស៊ីថាថនគាត់មានប្រសាសន៍បាញ់មិញគឺអ្វីគឺជាការពិតអឺ ណាបងប្អូនណាបាទហើយគឺស្ដាប់គាត់ឡើងជក់ចិត្តតែម្ដងដែលគាត់បានលើកនៅប្រវត្តិពងសាវតាខ្មែរយើងប្រវត្តិសាស្ត្រខ្មែរយើងដែលគាត់បានចាំហើយក៏ដូចជាអនុសាសន៍ផ្សេងផ្សេងដើម្បីឲ្យពលរដ្ឋខ្មែរយើងមានឆន្ទៈក្នុងការជួយប្រទេសជាតិរបស់យើងទាំងអស់គ្នាណាបាទអ្វីដែលគាត់លើកនោះគឺជាការពិតគឺជាព្រឹត្តិការណ៍ដែលកើតមាននៅក្នុងសង្គមរបស់យើងណាបាទហើយនឹងហើយមាន ឥឡូវនីតិរបស់យើងក៏ច្រើនដែរបាទម៉ោងរបស់យើងគឺ1ម៉ោងកន្លះហើយហើយអរគុណចំពោះការចូលរួមតាមដានទស្សនារបស់បងប្អូនទាំងអស់គ្នាហើយមិនមានបងប្អូនណាខចូលទៀតគឺខ្ញុំបិទបញ្ចប់ការផ្សាយត្រឹមប៉ុណ្ណឹងបាទបុផាចេនឡាបាទ thank you បងស៊ីថានឹងឲ្យបងស៊ីថាគាត់ខចូលអំបញ្ញមិញឥឡូវនឹងគាត់បញ្ចប់ហើយយើងនឹងជួបគាត់លើក្រោយទៀតបាទដើម្បី ហើយគាត់ជម្រាបជូនព័ត៌មានផ្សេងផ្សេងទៀតពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រពងសាវតាខ្មែរយើង អំពីមហានគរខ្មែរផ្សេងផ្សេងបាទដូចជាខ្មែរអង្គរជនជាតិភាគតិចនឹងអាចមានប្រសាសន៍សូមអញ្ជើញខលមកខ្ញុំអាចទទួលមកសំណួរពីសំណួរអីទៀតបាទបាទនៅ Richard Lion បាទអរគុណម៉ាក់យាយអូន Divika Belering បាទទុនសាយរត់ចោលស្រុក Ren Kim បាទពិតណាស់ពេលយួនចូលមកច្រើន ដល់ពេលវាឲ្យបោះឆ្នោត ត្រឹមត្រូវច្បាស់ជាចាញ់ពួកវាបាទវាពងពជាពេលពជាពេលដោយបោះស៊ីថាថាអញ្ចឹងដើម្បីឲ្យយួននឹងវាមានកំណើនកាន់តែច្រើន ហើយឥឡូវមេដឹកនាំយួនអាវៀងសុនភុកក៏មកអារដ្ឋមន្ត្រីក្រសួងការបរទេសវានឹងក៏មកមកដើម្បីឲ្យយួននឹងវាស្របច្បាប់បាទប្រថាប់ត្រាឲ្យស្របច្បាប់បាទមកនឹងឲ្យទទួលស្គាល់ជនជាតិយួននៅស្រុកខ្មែរទាំងអស់ហ្នឹងថាជាជាពលរដ្ឋមួយរស់នៅស្របច្បាប់ ចេញអតសញ្ញាណប័ណ្ណចេញអីអីទៅបាទទៅទៅពេលហ្នឹងគឺបោះឆ្នោតយើងចាញ់ព្រៀបវាបាត់ហើយចាញ់ព្រៀបវាបាត់ហើយបាទឥឡូវថាយើងទៀមទាឲ្យមានកោជបលក្ខណៈកោជកោជបសេរីត្រឹមត្រូវយុត្តិធម៌អាហ្នឹងយើងយើងចង់បានអាហ្នឹងប៉ុន្តែទៅទៅពេលបោះឆ្នោតគឺពលរដ្ឋខ្មែរយើងភាគច្រើនចំណាក់ស្រុកអស់ហើយអ្នកដែលមានសិទ្ធិបោះឆ្នោតបាទអញ្ចឹងទៅគឺនេះជាហានិភ័យមួយបាទប៉ុន្តែយើងនៅតែមិនចោះចាញ់នៅតែមិន អឺមិនមិនឲ្យកម្ពុជាយើងបាត់បង់ទេបាទទោះបីយើងណាយើងនៅតែតស៊ូទាំងអស់ដរាបណាអ្នកស្នេហាជាតិយើងនៅតែរួបរวมគ្នាតស៊ូទាំងអស់គ្នាគឺ ថាយើងមិនអាចបាត់បង់កម្ពុជាកដាលនឹងបានទេបាទជាមួយជ្រោយថេងជាមួយម៉ាក់យាយអូនឌីវិកាជាមួយបូហ្វាចេនឡាសិនខ្មែរអង្គរជនជាតិភាគតិចយើងរួមគ្នាជាមួយលោកពូដងខៅបៀលីរៀងទាំងអស់គ្នាណាជួយប្រទេសជាតិយើងទាំងអស់គ្នារួបរวมគ្នា បាទសៀងសហការគ្នា បងស៊ីថាថនអីអីបាទ Richard Lai Lion បាទហ្នឹងរឿងគ្រប់គ្រងបំបត្តិស្ដេចចេញពីទឹកដីខ្មែរបាទអាហ្នឹងគឺថាហ្នឹងបងប្អូនយើងទាំងអស់គ្នាបើសិនមានការបញ្ញាចិត្តអញ្ចឹងទាំងអស់គ្នាអានឹងយើងធ្វើទៅតាមនឹងទៅឆន្ទៈប្រជាពលរដ្ឋណាចង់បានយ៉ាងណាអានឹងស្រេចតែការចូលរួមមតិរបស់ប្រជាពលរដ្ឋយើងបាទ អឺគាត់ថាប្អូនប៉ែនគាត់ថា just look at Ukraine មក Ukraine គឺនៅគ្រីមៀហ្នឹងគឺថាប្រជាពលរដ្ឋអឺដែលរុស្ស៊ីវាចូលមកច្រើនអញ្ចឹងតទៅពេលហើយវាអនុបញ្ញ័យភាសារុស្ស៊ីច្រើនគេកាត់ដីយូក្រែនហ្នឹងទៅឲ្យបាទឲ្យរុស្ស៊ីទៅបាទគ្រីមៀហ្នឹងបាទអញ្ចឹងអាហ្នឹងវាបញ្ហាមួយសម្រាប់ទៅថ្ងៃក្រោយទៀតបាទហើយបាទ ចឹងអរគុណច្រើនលោកពូដងខៅជ្រោយថេងម៉ាក់យាយដូនឌីវិកាបងប្អូនយើងទាំងអស់គ្នាសូមជូនពរសុខភាពល្អសំណាងល្អបាទលោកពូស៊ីថាថនផងដែរបាទដែលបានចូលរួម នៅការផ្សាយជាមួយខ្ញុំនេះបាទតាមរយៈបាទអឺអនឡាញបាទ Messenger Facebook បាទសូមជូនពរបងស៊ីថាថនក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បាទសូមជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈបលៈបាទកុំបីឃ្លៀងឃ្លាតឡើយបាទហើយ បាទលោកលោកពូខេចៅបាទសូមអរគុណបងប្អូនអាចទស្សនា នៅបទចម្រៀងបាទឬក៏ទស្សនា នៅកំណាបបាទកំណាបមួយ ជាចំណងដៃនៃការបិទបញ្ចប់ការផ្សាយនេះមានចំណងយើង ថា ស្ដោបយួនចេះតែកើនដីខ្មែរចេះតែរួយដោយតទៅបាទសូមអរគុណសូមជម្រាបលា បាទរាត្រីសួស្តីពីរដ្ឋ New Jersey សហរដ្ឋអាមេរិកបាទ